សួស្តីបងប្អូនសួស្តីសួស្តីទាំងអស់គ្នា4នាក់ទៀតបាទខ្វះ4នាក់ទៀត3នាក់អូខេអរគុណអរគុណបាទសូមចាប់ដើមសម្រាប់បាទ ជាបឋមខ្ញុំកណាខ្ញុំបាទខំបណ្ណាសូមថ្លែងគុំចំពោះព្រះសង្ឃគ្រប់ព្រះអង្គជាទីសក្ការៈសូមជម្រាបសួរពុកម៉ែមេមីបងប្អូនក៏ដូចជាកល្យាណមិត្តជនរួមជាតិទូរទស្សនិកជនទាំងក្នុងប្រទេសក៏ដូចជាជំនួយពិភពលោកទាំងអស់គ្នាដោយសេចក្តីនឹករលឹកដោយសេចក្តីរាប់អាននៅក្នុងថ្ងៃសៅរ៍មួយកើតខែចែក ឆ្នាំឆ្លូវតីស័កពុទ្ធសករាជ2565ត្រូវថ្ងៃទី2មេសា ឆ្នាំ2022ខ្ញុំកណាខ្ញុំបាទខមបណ្ដាមានវត្តមានសាច់ជាថ្មីមកជួបបងប្អូននៅលើកម្មវិធីនៃការ live បន្តផ្ទាល់ទៅលើ page វិរិភាពសំរស៊ីដើម្បីចែកចម្លែកជូនដល់បងប្អូនជួបរួមចិត្តទាំងអស់គ្នាតកតងទៅនឹងប្រធានបទក៏ដូចជាខ្លឹមសារ អត្តបទផ្សេងផ្សេងពាក់ព័ន្ធទៅនឹងសង្គមក៏ដូចជានយោបាយ កម្ពុជារបស់យើងថ្ងៃនេះផងដែរខ្ញុំគណៈខ្ញុំបាទបានជួបបងប្អូនសាជាថ្មីដោយអ្វីដែលមាន បានសន្យាកាលពីម្សិលមិញ បាទកាលពីម្សិលមិញក៏ជួបបងប្អូននៅម៉ោងដដែលនេះដែរហើយថ្ងៃនេះក៏បានមកជួបម្ដងទៀតនៅលើម៉ោងដដែលនៃការ live បន្តផ្ទាល់ទៅលើប្រធានបទផ្សេងផ្សេងគ្នាបាទ ហើយប្រធានបတ်ដែលខ្ញុំកណាខ្ញុំបាទនឹងយកមកជជែកក៏ដូចជា ធ្វើការពិភាក្សានៅក្នុងកម្មវិធីនៃការ live បន្តផ្ទាល់នេះគឺมันមានប្រធានបတ်អ្វីផ្សេងក្រៅពីគេហៅថាវីរភាព របស់លោកប្រធានស្ដីទីសមរស៊ីក៏ដូចជាគេថាភាពជាអ្នកដឹកនាំឬក៏ហៅថាអភិបាលកិច្ចរបស់លោកប្រធានស្ដីទីសមរស៊ីក៏ដូចជាថ្នាក់ដឹកនាំរបស់គណៈបក សង្គ្រោះជាតិក៏ដូចជាអ្នកប្រជាធិបតេយ្យដតីដតីផ្សេងផ្សេងដែលជ្រកក្រោមលុបនៃគេថាមេដឹកនាំដ៏គំរូគឺលោក ប្រធាន ស្ដីទីសមរស៊ីហើយនេះហើយ បានជាខ្ញុំគណៈខ្ញុំបាទថ្ងៃនេះលើកយកប្រធានបទមួយអឺដែលនិយាយអំពីគេថាមេដឹកនាំជោគជ័យបាទមេដឹកនាំជោគជ័យគឺជាមេដឹកនាំដែល មាន ទំនុកចិត្ត ណានឹងគ្រប់គ្រងពីប្រជារាស្ត្របាទពីប្រជារាស្ត្រការកសាងទំនុកចិត្តមិនអាចធ្វើឡើងបានក្នុងរយៈពេលតែ មួយថ្ងៃ ឬមួយយប់បាននោះទេពូគឺត្រូវការរយៈពេលវែងដើម្បីទទួលបាននៅទំនុកចិត្តមានរំដំត្រូវមានបាទត្រូវមានក៏ហៅថាសមត្ថភាព9ចំណុចឬក៏9ប្រការ9យ៉ាងដោយអ្វីដែលខ្ញុំកណាខ្ញុំបាទសរសេរនៅលើ ការ caption នៃការគាត់ថាបង្ហាញជូនជាសាធារណៈដល់បងប្អូនជនជាតិនៅលើគោលការណ៍9ចំណុចដែលខ្ញុំកណាខ្ញុំបាទលើកមកជូនជម្រាបជូនបងប្អូនក៏ដូចជាប្រកេនជូនករណីគុំចាស់គ្រប់ព្រះអង្គនេះទី1គឺការបញ្ញាចិត្តបាទការបញ្ញាចិត្តទី2គឺភាពស្អាតស្អំ ទី3ភាពស្មោះត្រង់ទី4គឺភាពដែលអាចទុកចិត្តបាន ទី5សុចរិតភាពទី6សមត្ថភាព ទី7ភាពឥតលំអៀងទី8ភាពយុត្តិធម៌និងទី9ទេពកោសលក្នុងការតំណាក់តំណងបាទទាំង9ចំណុចនេះហើយដែលខ្ញុំកណាខ្ញុំបាទនឹងធ្វើការ debate ធ្វើការគេថាពិភាក្សាក៏ដូចជាចែករំលែកនៅ អ្វីដែលខ្ញុំកណាខ្ញុំបាទមើលឃើញពីវីរភាពក៏ដូចជា សមត្ថភាពទេពកោសលដែលលោកប្រធានស្ដីទីសមរស៊ីគាត់មានចំពោះប្រជាពលរដ្ឋខ្មែរគាត់មានចំពោះជាតិមាតុភូមិរបស់យើងបាទទីមួយគឺការបដិញ្ញាចិត្តភាសាអង់គ្លេសហៅថា commitment បាទ commitment គឺការបដិញ្ញាចិត្តយើងធ្វើអ្វីក៏ដោយបើគ្មានការបដិញ្ញាចិត្តបើគ្មានការតាំងចិត្តបើគ្មានការក៏ថាតម្កល់ចិត្តឲ្យបាន ខ្ពង់ខ្ពស់ច្បាស់លាស់ទេប្រកាសណាស់ថាมันអាចធ្វើ បានជោគជ័យទៅលើផែនការសកម្មភាព ទៅលើយុទ្ធវិធី ទៅលើតតិចទៅលើក៏ហៅថាគោលដៅដែលខ្លួនចង់បាននោះទេអាស្រ័យទៅលើការបដិញ្ញាចិត្តខ្ពស់ណាស់ដោយការចូលរួម ក្នុងជីវភាពនយោបាយចូលរួមគេថាដឹកនាំគេក្នុងជីវិតនយោបាយនេះគឺត្រូវការបដិញ្ញាចិត្តបងប្អូនណាបើគ្មានការបដិញ្ញាចិត្តបើគ្មានការតាំងចិត្តទេគ្រាន់តែ បង្កើតគណៈបកនយោបាយមួយគ្រាន់តែជាការលេងសើចបង្កើតគណៈបកនយោបាយមួយគ្រាន់តែជាការឃោសនាណាឃោសនាដើម្បីរកផលប្រយោជន៍ឬក៏បង្កើតគណៈបកនយោបាយមួយគ្រាន់តែយកទៅលក់កៅអីដើម្បីទិញនំបញ្ចុកឬគ្រាន់តែបង្កើតគណៈបកនយោបាយមួយមកគ្រាន់តែទៅបង្ក្រប់កិច្ចណាបង្ក្រប់កិច្ចឲ្យគេឬបង្ក្រប់ទឹកឲ្យគេ ឬក៏ទៅលំអសួនច្បារ ផ្ដាច់ការនោះក៏វាមិនមិនឈ្មោះថាការបញ្ញាចិត្តដ៏ខ្ពស់ពូនោះដែរការធ្វើនយោបាយលោកត្រូវមានការបញ្ញាចិត្តជាក់ស្ដែងដោយលោកប្រធាន ស្ដីទីសមាសីគាត់មានការបញ្ញាចិត្តខ្ពស់ណាស់ក្នុងការកសាងនៅលើមូលដ្ឋាននៃអ្នកប្រជាធិបតេយ្យតាំងពីគណៈបកហ្វុនស៊ីពេចដែលរឹងមាំគណៈបកហ្វុនស៊ីពេចដែលមានរចនាសម្ព័ន្ធគណៈបកហ្វុនស៊ីពេចដែលនរណារណាក៏ស្គាល់ថាជាគេហៅថាជាម្ចាស់គេហៅថា កិច្ចព្រមព្រៀងមួយគេថាជាភាគីមួយ នៅលើភាគីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស23ដុល្លារ91បាទដែលជាគេថាបដាឬក៏សហស្ថាបនិកឬក៏ភាគីស្ថាបសហសហស្ថាបនិក នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបាទនោះហើយគឺជាការបដិសន្ធិឡើងនៃស្មារតីនៃអ្នកប្រជាធិបតេយ្យឬក៏ជាការបដិសន្ធិឡើងនៃការតាំងចិត្ត ដ៏មុតមមដ៏មុតស្រួចក្នុងជីវភាពនយោបាយក្នុងនាម អ្នកប្រជាធិបតេយ្យដើម្បីទាមទារឲ្យមានសេរីភាពឲ្យមានលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រទេសកម្ពុជាគឺអ្នកនយោបាយប្រកាសណាស់ថាទាមទារឲ្យមានការប្រជាចិត្តជាក់ស្ដែងដោយអ្វីដែលបងប្អូនបានឃើញស្រាប់ហើយថាលោកប្រធានដេស្ទីសាមស៊ីគាត់បានចូលរួមក្នុងជីវភាពនយោបាយយ៉ាងសស្រាក់សស្រាំហើយយ៉ាងយកចិត្តទុកដាក់ជាទីបំផុតហើយមានការបដិញ្ញាចិត្ត តាំងពីនៅវ័យក្មេងបាទចូលរួមជីវភាពនយោបាយរហូតដល់គាត់បានបោះបង់ការងារគាត់ចោលនៅឯប្រទេសបារាំងបើនិយាយពីសមត្ថភាពនិយាយពីទេពកោសលឬនិយាយពីជំនាញចំណេះក្រោយពីគាត់បានបញ្ចប់នៅមហាវិទ្យាល័យហើយគាត់បានបម្រើកិច្ចការងារនៅប្រទេសបារាំងគាត់ធ្លាប់ធ្វើកិច្ចការងារនៅធនាគារធំធំនៃប្រទេសបារាំងរហូតដល់គាត់ខ្លាយជាអ្នកស្រាវជ្រាវមួយបាទដែលរកឃើញរូបមន្ត មួយតកតងទៅនឹងការគ្រប់គ្រងហិរញ្ញវត្ថុតកតងទៅនឹងការគ្រប់គ្រងលុយកាក់ផ្សេងផ្សេងនៅតាមបណ្ដាធនាគារនៅទូទាំងប្រទេសបារាំងនឹងរហូតដល់រដ្ឋាភិបាលបារាំងរហូតដល់អ្នកជំនាញបារាំងបាទគេប្រសិទ្ធនាមឲ្យគាត់ថាគឺជាគេថាបរោះមួយរូបដែលជាគំរូនៃជនជាតិខ្មែរដែលគេហៅតំណាងឲ្យជនជាតិខ្មែរមួយដ៏គំរូដែលគេចង់បាន ឲ្យលោកប្រធានស្ដីទីសមាស៊ីនឹងបំរើកិច្ចការងារក្នុងជីវភាពនយោបាយបាទជួយរដ្ឋថាបាបារាំងជួយប្រទេសបារាំងបាទដោយសារគាត់សរសេរនៅរូបមន្តមួយតកតូនទៅគណិតវិទ្យាតកតូនទៅការកណនីគុណបូកចែកតកតូនទៅនឹងគេហៅថាចំណេញចំណូលឬក៏ពន្ធដារផ្សេងផ្សេងឡើងឡើងនេះហើយគឺជាសមត្ថភាពមួយដែលគាត់មានការបដិញ្ញាចិត្តតាំងពីគាត់នៅជាវ័យក្មេង មុនពេលដែលគាត់បានចូលរួមជីវភាពក្នុងនយោបាយនៅលើទឹកដីកម្ពុជារបស់យើងបាទពេលនោះគាត់កំពុងតែគេហៅថាមានធម៌ពលនៅវ័យក្មេងបាទធម៌ពលខ្លាំងខ្លាមែនទែននៅប្រទេសបារាំងហ្នឹងហើយគាត់បានបម្រើកិច្ចការងារប្រទេសបារាំងហើយបើគាត់មានមហិច្ឆតា ចង់ខ្លាយជាអ្នកមានខ្លាយជាអង្គញាខ្លាយជាមហាសេដ្ឋីមិនពិបាកទេដោយសារតែគាត់មានសមត្ថភាពបាទមានសមត្ថភាពរឿងហ្នឹងស្រូបបីតែរដ្ឋាភិបាលបារាំងក៏គេឲ្យតម្លៃដែរ រឿងអីដែលគាត់មិនអាចកសាងនៅស្នាដៃរបស់គាត់ឲ្យคล้ายជាអុកញ៉ាឲ្យคล้ายជាមហាសេដ្ឋីបានប៉ុន្តែដោយសារតែគាត់ស្រឡាញ់ជាតិគាត់ស្រឡាញ់ប្រជាពលរដ្ឋរបស់គាត់ រហូតដល់គាត់ទៅចូលរួមជីវភាពនយោបាយក្នុងនាមអ្នកប្រជាធិបតេយ្យតស៊ូបាទតាំងស៊ូតាំងពីឆ្នាំ93រហូតមកដល់ពេលនេះបាទនេះហើយគឺជាសាវតាប្រវត្តិខ្លះៗរបស់លោកប្រធានស្ដីទីសមរស៊ីក៏ដូចជាអ្វីដែលខ្ញុំបាននិយាយដដែលដដែលហើយ ថាគឺជាវិរភាពនៃការកសាងរបស់គាត់ ហើយទៅឆ្លើយតបទៅនឹងអ្វីដែលខ្ញុំកណ្ដាលខ្ញុំបានលើកឡើងថា commitment គឺការបដិញ្ញាចិត្តគឺការតាំងចិត្តគឺមិនមែនតាំងចិត្តថ្ងៃនេះទេក្នុងនាមអ្នកនយោបាយបាទតាំងចិត្តតាំងពីដើមបាទហើយបើនិយាយពីឲ្យដល់ស្ថានភាពគ្រួសារទៅវិញគឺបានតាំងចិត្តតាំងពីឪពុកគាត់ម្ដាយគាត់នោះគ្រួសារគាត់នោះតាំងចិត្តជំរុញឲ្យគាត់ចូលរួមក្នុងជីវភាពនយោបាយដើម្បីបន្តសន្តតិវង្ស ឬបន្តពូជគេថាពូជឈាមខ្មែរអង្គរពូជជាអ្នកនយោបាយគឺត្រូវតែបន្តវេនជាអ្នកនយោបាយដើម្បីជួយជាតិមាតុភូមិជួយប្រជាពលរដ្ឋរបស់ខ្លួនមិនមែនជាការបណ្ដោះនៅត្រឹមតែខ្លួនគាត់ក្នុងពេលនេះទេគឺបើន័យថាបណ្ដោះតពូជពីម៉ែឪពីបងប្អូនពីអាណាព្យាបាលថាទៀតចំណុចនេះហើយដែលខ្ញុំកណ្ដាលខ្ញុំបាទចង់និយាយអំពីគឺ commitment អូខេចូលចំណុចទី2ចំណុចទី2គឺកភាពស្អាតស្អំ គេថា clean lineness clean lineness គឺភាពស្អាតស្អំបើនិយាយពីភាពស្អាតស្អំបរិរូបធានស្ដីទីសមរសីដែលគាត់ធ្វើការងារនៅក្នុងគេថា financial នៅក្នុង financial management ផ្នែក financial management of bank បើនិយាយថាគាត់ធ្វើការខាងផ្នែកហិរញ្ញវត្ថុធនាគារនៅនៅប្រទេសបារាំងនេះគឺបានន័យថាគាត់មានភាពច្បាស់លាស់ណាស់ហើយគាត់មាន ភាពប្រកបនិយម ហើយគាត់មានភាពស្អាតស្អំចំពោះខ្លួនគាត់ហើយអ្នកដែលមិនស្អាតស្អំអ្នកដែលមិនច្បាស់លាស់អ្នកដែលបន្លែបន្លំមិនអាចធ្វើការងារក្នុងវិស័យធនាគារវិស័យលុយកាក់នឹងបានទេលុះត្រាតែ មានភាពស្អាតស្អំប្រកបនិយមខ្លួនណាស់ច្បាស់លាស់ណាស់ហើយរឿងភាពស្អាតស្អំនេះមិនមែនបានន័យថាកើតមាននៅថ្ងៃនេះទេពេលនេះទេគឺបានន័យថាស្អាតស្អំតាំងពីដើមមកបាទស្អាតស្អំតាំងពីដើមមកប្រវត្តិ របស់លោកប្រធានស្ដីទីសមាសីគឺមានភាពស្អាតស្អំណាស់មិនរវីរវល់រឿងលុយរឿងកាក់ទេសូម្បីតែចូលរួមក្នុងជីវភាពនយោបាយបើសកម្មជនអ្នកគ្រប់គ្រងអ្នកស្រឡាញ់លោកប្រធានយ៉ាងណាយ៉ាងណាចង់ផ្ដល់ថវិកាលុយកាក់ដល់គាត់ឲ្យគាត់ធ្វើដំណើរឲ្យគាត់ថាចំណាយចាយវាក្នុងកិច្ចការងារនយោបាយការងារប្រទេសជាតិក៏ដោយ គឺគាត់ហាក់បីដូចជាមិនរំភើបញាប់ញ័រទៅលើលុយកាក់នឹងទេបងប្អូន បាទមិនជាញាប់ញ័រមិនរំភើបទេអ្នកណាឲ្យប្រមាណក៏ដោយហើយចង់ឲ្យក៏ដោយមិនឲ្យក៏គាត់មិនមិនចាប់អារម្មណ៍ដែរបាទមិនចាប់អារម្មណ៍ទេហាក់បីដូចជាសំដែងអារម្មណ៍ធម្មតាបាទធម្មតាហើយភាសាដែលគាត់និយាយទៅកាន់អ្នកគ្រប់គ្រងទៅកាន់សកម្មជនទៅទៅកាន់អ្នកដែលស្រឡាញ់គ្រប់រាប់អានគាត់គឺมันមានភាសាណាមួយដែលគៀងគោ ភាសាមួយណាមួយដែលតាក់ទាញទឹកចិត្តឲ្យសកម្មជនឲ្យអ្នកគ្រប់គ្រងនឹងផ្ដាល់លុយផ្ដាល់កាក់ដល់គាត់នោះទេហើយក៏វាផ្ទុយស្រឡះទៅនឹងអវ័យដែរណាដែលអ្នកមួយចំនួន ដែលបុគ្គលមួយចំនួនដែលតែងតែវាយប្រហារដែលតែងតែវាយប្រហារតែងតែឆ្លើយតបអ្វីផ្សេងផ្សេង ជាគេហៅថាជារឿងអវិជ្ជមានចំពោះលោកប្រធានដីទី សមស៊ី រហូតដល់ចោតប្រកាន់គាត់ថាគាត់ថាលោកប្រធាន ស្រោមសបុតប្រមូលស្រោមសបុតអីជាដើមឡើងឡើងវាជារឿងអយុត្តិធម៌មែនតើហើយវាជារឿងផ្ទុយស្រឡះមែនតើហើយបើយើងដឹងពីទឹកចិត្តគាត់ដែលដឹងពីសកម្មភាពរបស់គាត់គឺគាត់មានភាពស្អាតស្អំណាស់តកតងទៅនឹងលុយកាក់ថាវិការផ្សេងផ្សេងប៉ុន្តែក៏សូមជម្រាបជូនបងប្អូនជនជាតិទូរទស្សនិកជន ជាទីមេត្រីទាំងអស់គ្នាថាធ្វើអ្វីក៏ដោយបាទ គឺវាទៀមទាណាស់ប្រកាសណាស់ថាត្រូវការលុយត្រូវការថវិកានឹងដើម្បីជាជាជំនួយណាជាជំនួយដើម្បីជំរុញចលនានឹងឲ្យដើរដល់គោលដៅគឺធ្វើការលុយធ្វើការកាក់ធ្វើការថវិកានឹងអត់អាចខ្វះលុយបានទេដោយពាក្យខ្មែរយើងបានពោលថាធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយបាទបាទបានន័យថាយើងធ្វើនយោបាយគឺប្រកបណាស់យើងត្រូវធ្វើការថវិកាធ្វើការលុយកាក់ ហើយធ្វើសង្គ្រាមក៏ធ្វើការធ្វើសឹកសង្គ្រាម នៅលើ សមរភូមិគឺធ្វើការស្បៀងបើកងទ័ពអត់ស្បៀងបាទក៏មិនអាចធ្វើសឹកសង្គ្រាមនឹងទទួលបានជោគជ័យដែរហើយក៏មិនអាចក៏ហៅថាឲ្យកងទ័ពទាំងអស់មានកម្លាំងកាយកម្លាំងចិត្តនិងស្មារតីនឹងនៅក្នុងការធ្វើសង្គ្រាមដែរលុះត្រាតែ មាន ស្បៀងអាហារគ្រប់គ្រាន់បាទមានស្បៀងអាហារគ្រប់គ្រាន់ យ៉ាងណាមិញការចូលរួមជីវភាពនយោបាយរបស់យើងទាំងអស់គ្នាគឺទាមទារឲ្យមានលុយកាក់ថវិកាហ្នឹងហើយទាមទារឲ្យមានការចូលរួមពីបងប្អូនខ្មែរស្នេហាជាតិស្រឡាញ់ជាតិទាំងអស់គ្នាកុំថាឡើយថាបងប្អូនជាសកម្មជនបកសូម្បីតែបងប្អូនមិនមែនជាសកម្មជនបកក៏ដោយប៉ុន្តែយើងស្រឡាញ់ជាតិយើងស្រឡាញ់មាតុភូមិរបស់យើងស្រឡាញ់ប្រជាពលរដ្ឋរបស់យើង ស្រឡាញ់ខ្មែរ ខ្មែរស្រឡាញ់ខ្មែរដូចគ្នាខ្មែរជួយខ្មែរដូចគ្នាដែលយើងមានមានជំនឿទំនុកចិត្តរបៀបហ្នឹងយើងអាចជួបរួមបាទយើងអាចជួបរួមទាំងអស់គ្នាបានបាទចូលរួមជួយឧបត្ថម្ភគ្រប់គ្រងទំនុកតម្រង់ទៅលើអិសរជននយោបាយទៅលើថ្នាក់ដឹកនាំនយោបាយទៅលើគណៈបកនយោបាយដែលយើងជឿជាក់ថាមានប្រជាធិបតេយ្យពិតប្រាកដមានគោលនយោបាយច្បាស់លាស់ហើយមានចក្ខុវិស័យពិតប្រាកដក្នុងការចូលរួមចំណែកដើម្បី ឡើងទៅកាន់អំណាចដើម្បីការពារផលប្រយោជន៍ជាតិការពារផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នានេះហើយគឺជាអ្វីដែលខ្ញុំបាទចង់អំពាវនាវក៏ដូចជាសំណូមពរដល់បងប្អូនខ្មែរទាំងអស់គ្នាខ្មែរដែលមានបេះដូងជាខ្មែរគឺសូមចូលរួមទោះបីជាបងប្អូនមិនមែនជាសកម្មជនគណៈបកក៏ដោយក៏បងប្អូនអាចចូលរួមបានដោយយើងមានជំនឿយ៉ាងមុតមម ដែលយើងមានភាពជឿជាក់យ៉ាងមុតមមទៅលើថ្នាក់ដឹកនាំនយោបាយរបស់យើងដោយលោកប្រធានស្ដីទីសមរង្ស៊ីដែលគាត់មានភាពស្អាតស្អំហើយភាពស្អាតស្អំរបស់គាត់ណាបងប្អូនមិនត្រឹមតែយើងនឹងអ្នកឲ្យតម្លៃមិនត្រឹមតែយើងវាយតម្លៃយើងផ្ដល់សមត្ថកម្មផ្ដល់នៅក៏ហៅថាកាដូជូនគាត់ប៉ុណ្្នឹងទេសូម្បីតែថ្នាក់ដឹកនាំគេថានយោបាយផ្សេងផ្សេងជុំវិញពិភពលោកដូចនៅអឺរ៉ុបនៅអាមេរិកជាដើមដូចនៅបារាំងហ្នឹងគឺ គឺគេបានផ្ដល់រហស្សនាមណាឲ្យលោកផ្សេងផ្សេងថា ជាគេថាជាបរដ្ឋបរោះគឺជាបរោះដ៏គំរូជា បរោះដ៏ឆ្នើមក្នុងវិស័យនយោបាយហើយដោយបកូណាព្រះបរមរតនកោដ្ឋសម្ដេចសៀនុដែលព្រះអង្គថយទីបង្គួតទៅ គឺព្រះអង្គបានផ្ដល់រហស្សនាម ជូនដល់លោកប្រធានស្ដីទីសមរស៊ីថា គឺជា Mr. Clean បាទហៅថា Mr. Clean Mr. Clean គឺថា គឺជាបុគ្គលស្អាតស្អំណាលោកស្អាតស្អំបុគ្គលស្អាតស្អំមេដឹកនាំស្អាតស្អំមេដឹកនាំដែលគេហៅថាជាទីទុកចិត្តរបស់ប្រជាពលរដ្ឋអញ្ចឹងហើយបានជាខ្ញុំកណាខ្ញុំបាទលើកឡើងចំណុចទី2គឺតកតងទៅនឹង clean lineness គឺមានថាភាពស្អាតស្អំបាទភាពស្អាតស្អំនោះគឺមិនមែនស្អាតស្អំនៅពេលនេះទេគឺស្អាតស្អំតាំងពីអតីតកាលស្អាតស្អំជាប្រវត្តិតែម្ដងបាទ នេះហើយគឺអ្វីដែលខ្ញុំកណ្ណាខ្ញុំបាទចង់ចែករំលែកនៅចំណុចទី2សង្ឃឹមថាទូរទស្សនិកជនសង្ឃឹមថាកល្យាណមិត្តដែលកំពុងតាមដានទស្សនាទាំងអស់គ្នាយល់ពីអ្វីដែលខ្ញុំកណ្ណាខ្ញុំបាទមានបំណងក្នុងការចូលរួមបកស្រាយលើប្រធានបទនេះអូខេទី3គឺភាពស្មោះត្រង់គឺអង់គ្លេសថា sincerity sincerity គឺភាពស្អាតស្អំបាទហើយភាពស្អាតស្អំនេះភាពសំទោសភាពស្មោះត្រង់នេះគឺ សំខាន់ណាស់បងប្អូនណាភាពស្មោះត្រង់គឺសំខាន់មែនទែនមនុស្សយើងកាលណាបើបាត់បង់ភាពស្មោះត្រង់ហើយគឺវាអស់តម្លៃជាមនុស្សហើយបាទអស់តម្លៃជាមនុស្សហើយសូម្បីតែអឺប្រពន្ធក៏ដោយសូម្បីតែប្តីក៏ដោយសូម្បីតែមិត្តភ័ក្តិរបស់យើងដែលជាមនុស្សជាទីស្រឡាញ់របស់យើងយ៉ាងណាក៏ដោយបើបាត់បង់ភាពស្មោះត្រង់ហើយគឺអស់តម្លៃហើយបាទគេហៅថាខ្លាយទៅជាមនុស្សក្បត់បាទប្រពន្ធក្បត់ប្តីប្តីក្បត់ប្រពន្ធអីជាដើមគឺមានន័យថាខ្លាយទៅជាមនុស្សក្បត់ មនុស្សក្បត់ផាត់ក្បត់គឺបាត់បង់នៅភាពស្មោះត្រង់បាត់បង់នៅឆ្លៃសក្តីថ្លៃធ្នូហើយបាត់បង់ភាវៈជាមនុស្សហើយមនុស្សដែលអស់នៅភាពស្មោះត្រង់គឺបាត់បង់ភាពសក្តីថ្លៃធ្នូជាមនុស្សហើយហើយបើអស់ភាពថ្លៃធ្នូជាមនុស្សវាខ្លាយទៅជាអីវិញវាខ្លាយទៅជាសត្វអត់វាមិនវាវាមិនអីខ្ពស់ជាងសត្វវាស្មើនឹងសត្វវាប្រហាក់ប្រហែលនឹងសត្វវាស្រដៀងនឹងសត្វរួចទៅហើយមនុស្សដែលបាត់បង់នៅភាពស្មោះត្រង់ហើយមេរណោមណា សំខាន់ណាស់បងប្អូនសម្ដីមេរណមហើយសម្ដីយើងធម្មតាគឺគឺសំខាន់ណាស់ណាសំខាន់ណាស់គេឲ្យតម្លៃខុសគ្នាសម្ដីមេរណមមួយម៉ាត់ក៏ជាខ្លឹមសារដែរមួយម៉ាត់ក៏ជាសារៈប្រយោជន៍ដែរមួយម៉ាត់ក៏ជាគេហៅថាជាជាទ្រព្យសម្បត្តិដែរបាទយើងនិយាយភាសានៅក្នុងភាសាបណ្ឌិតគេមិនថាមួយម៉ាត់ក៏ជាទ្រព្យសម្បត្តិដែរម្ល៉េះហើយមេរណងគេត្រូវការទៀមទាភាពស្មោះត្រង់បាទភាពស្មោះត្រង់ភាពស្មោះត្រង់ ចឹងហើយបានខ្ញុំខ្ញុំគណៈខ្ញុំបាទនៅចាំនៅចាំពេលមួយដែលខ្ញុំគណៈខ្ញុំបាទមកពីស្រុកខ្មែរមកដល់ទឹកដីបារាំងដំណើរពីខ្មែរមកដល់ទឹកដីបារាំងនៅតំបងជួបលោកប្រធានហើយក៏បានជជែកគ្នាខ្ញុំមានរូបថតហ្នឹងគឺមានរូបថតប្រសង់ពីពីអង្គហើយគាត់អង្គុយទល់មុខនឹងខ្ញុំហ្នឹងជាមួយប្រសង់ហ្នឹងពេលហ្នឹងគឺជជែកគ្នាពីភាពស្មោះត្រង់ដែរខ្ញុំក៏សួរទៅកាន់លោកប្រធានថាលោកប្រធាន ធ្វើយ៉ាងណាបុគ្គលម្នាក់ម្នាក់នឹងធ្វើយ៉ាងណាដើម្បីជួយចូលរួមចំណែកជួយជាតិយើងបានណាជួយជាតិយើងបានគាត់ ពេលនោះគាត់ឆ្លើយតបជាមួយខ្ញុំដោយមិនបង្អង់សំណួរបាទមិនបង្អង់ចម្លើយគឺឆ្លើយថា គឺត្រូវការភាពស្មោះត្រង់ណាត្រូវការភាពស្មោះត្រង់បើមានភាពស្មោះត្រង់ហើយគឺអ្នកនឹងអាចជួយជាតិបានដែរ គាត់និយាយពីស្មោះត្រង់ចំពោះគ្រួសារស្មោះត្រង់ចំពោះសង្គមជាតិស្រឡាញ់ជាតិស្រឡាញ់គាត់ថាគ្រួសារដោយភាពស្មោះត្រង់ដោយមិនក្បត់ណានៅអត្តមកតិមិនក្បត់ ផលប្រយោជន៍មិនក្បត់គោលការណ៍មិនក្បត់គោលនយោបាយមិនក្បត់អីជាដើមគ្នានឹងគ្នាជាដើមអានេះហើយគឺជាគេហៅថាជាគោលការណ៍គ្រឹះមួយដែលខ្ញុំស្ដាប់ពេលនោះគូ logic មែនតែគឺគាត់បកស្រាយបាទគឺការភាពស្មោះត្រង់ទៅការភាពជឿជាក់ ទៅការចូលរួមគាត់និយាយ3ចំណុចហ្នឹងបាទប៉ុន្តែចំណុចដែលខ្ញុំចាំជាងគេគឺស្មោះត្រង់បាទ sincerity ហ្នឹងគឺភាពស្មោះត្រង់ហ្នឹងគឺសំខាន់មែនពេលនោះបាទគាត់និយាយជាមួយខ្ញុំ ហើយខ្ញុំនឹងគាត់ប្រវត្តិតាំងពីនៅស្រុកខ្មែរបាទខ្ញុំនៅយឺតដោយត្រង់ខ្ញុំអត់ដែលបានជួបគាត់ទេណាជួបដោយផ្ទាល់គឺអត់ដែលទេជួបឃើញគាត់ពីចម្ងាយឃើញអីហ្នឹងខ្ញុំធ្លាប់ឃើញខ្ញុំធ្លាប់ចូលទស្សនកិច្ចអីខ្ញុំមករៀន នៅមុខវាំងគេថាវិទ្យាល័យគេថាវិទ្យាល័យសារាមរិទ្ធសាលាប្រសង់ខ្ញុំមកជួមករៀននៅហ្នឹងហើយខ្ញុំចេញពីសាលាវិញខ្ញុំឃើញស្នាក់ការគណៈបកគេនៅផ្លូវសុធារស់នោះខ្ញុំក៏ជិះម៉ូតូកូនចៅគេដឹកចូលទៅបាទឃើញគាត់ពីចម្ងាយខ្ញុំចូលស្ដាប់គេពីខ້ອຍអីអីហ្នឹងនឹងខ្ញុំពេលនោះខ្ញុំចេះថាឆ្លៀតគេថាចូលរួមជាមួយនយោបាយបាទឆ្លៀតថាចូលរួមដោយឆក់ក្ដៀតចូលរួមដោយ គេថាបិទបាំងអីចឹងទៅគឺឃើញតែគាត់ពីចម្ងាយប៉ុន្តែដូចថាយើងជ្រះថ្លាយើងឃើញពីរូបសម្បត្តិឃើញពីចរិយាសម្បត្តិឃើញពី វិជាសម្បត្តិរបស់គាត់ហ្នឹងគឺចំណុចទាំង3ហ្នឹងដែលដែលយើងគោរពស្រឡាញ់ឲ្យតម្លៃគាត់ ថាគឺជាមេរណមមួយគំរូមែនតើបាទគំរូមែនតើទាំងទាំងសិលធម៌ទាំងគុណធម៌ដូចខ្ញុំនិយាយមិនថារូបសម្បត្តិវិជាសម្បត្តិចរិយាសម្បត្តិសម្បត្តិទាំងឡាយ ដែលប្រសម្មាសម្ពុទ្ធលោកសំដែងនោះគឺគាត់មានព្រមនៅក្នុងនឹងបាទនោះគឺមានព្រមទាំងនោះហើយដៃនឹងលើកបំណំសពះយើងគោរពគារវកិច្ចរបស់មកយើងនឹងគឺដូចថាមិនថាយើងក្មេងឬចាស់ទេបាទមិនថាប្រសងឬក៏ហត់ទេគាត់តែងតែ លើកដៃគោរពគារវកិច្ចចំពោះយើងនេះហើយគឺជាគេថារូបសម្បត្តិមួយជាចរិយាធម៌មួយដ៏ប្រសើរដែលក្នុងនាមពុទ្ធសាសនិក ហើយក្នុងនាមជាកូនខ្មែរដែលក៏រូបនៅអរិយធម៌ខ្មែរឲ្យតម្លៃនៅវប្បធម៌ប្រពៃណីរបស់ខ្មែរខ្ញុំមានគេថាការផ្ដល់តម្លៃដ៏ខ្ពស់បំផុតចំពោះវីរភាពក៏ដូចជា សមត្ថភាពរបស់លោកប្រធានស្ដីទីសមាជិកហេតុនេះហើយមកខ្ញុំនិយាយលើចំណុចទី3បាទខ្ញុំនិយាយអំពី sincerity នេះគឺភាពស្មោះត្រង់បាទភាពស្មោះត្រង់នេះបើយើងនិយាយទៅតាមភាសាបាលីណាគេថាសច្ចៈ សច្ចៈនោះគឺស្មោះត្រង់បាទដោយព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់ដឹងនៅគេហៅថាញយធរទាំងឡាយទាំងពួងនឹង84000បឋមខណ្ឌហ្នឹងគឺនៅខ្លឹមសារចុងក្រោយដែលព្រះអង្គពិចារណាវិលចុះវិលឡើង សារចុះសារឡើងគេហៅថាបដិជ្ជសមុបាទធរហ្នឹងនឹងគឺលោកពិចារណានៅអវិជ្ជាតណ្ហាបាទាននឹងពិចារណារហូតដល់លោកបានបរលុះនៅសច្ចធម៌បាទបរលុះនៅអរិយសច្ចធម៌ទាំង4នឹងមានទុក្ខសច្ចៈ សមុទយសច្ចៈនិងរូបសច្ចៈនិងសច្ចៈនេះហើយគឺជាសច្ចធម៌ពិតកបរមត្ថធវិជ្ជាដែលប្រសម្មាសម្ពុទ្ធលោករកឃើញប៉ុន្តែយើងក្នុងនាមជាបឋិជនធម្មតាយើងបានន័យថាយើងមានស្ពានស្មោះត្រង់បាទស្មោះត្រង់ប្រពន្ធកូនស្មោះត្រង់គ្រួសារស្មោះត្រង់ចំពោះជាតិមាតុភូមិយើងទោះក្នុងតម្លៃណាក៏ដោយគឺយើងអត់ទៅលក់អត់ដល់ទេទេអត់លក់មនសិការទេបាទអត់លក់ខួរក្បាលទេអត់លក់ក្បាលឲ្យបរទេសណាទេអត់លក់ក្បាលឲ្យអាយ៉ងណាទេ អ្នកដែលបាត់បង់ភាពស្មោះត្រង់បាទឃើញឃើញឃើញច្រើនណាស់លងក្នុងកាថាអកតិធម៌លងក្នុងលៀបសការៈលងក្នុងអំណាចបនស័កឃើញទៅលក់ខ្លួនឲ្យរបបអាយ៉ងទៅលក់ខ្លួនឲ្យរបបផ្ដាច់ការសុកចិត្តទៅធ្វើជាកញ្ចាស់នៃរបបផ្ដាច់ការនឹងធ្វើមានធ្វើបានលយឆាយមិនប៉ុន្តែវាគ្មានសេចក្តីថ្លៃថ្នូរកន្លែងណាទេបងប្អូនវាអត់មានសេចក្តីថ្លៃថ្នូរកន្លែងណាទេហើយបើនិយាយពីភាពស្មោះត្រង់វិញវាអត់ស្មោះត្រង់ចំពោះជាតិបាត់ទៅហើយណាចូលរួមខុបខិតផ្សំកំណត់ បងណាស្បកំណត់បំផ្លាញជាតិខ្លួនឯងណាបំផ្លិចបំផ្លាញជាតិមាតុភូមិរបស់ខ្លួនឯងណាបំផ្លាញទឹកដីរបស់ខ្លួនឯងបំផ្លាញទឹកចិត្តរាងរបស់ខ្លួនឯងចំណុចហ្នឹងហើយគេហៅថាបាត់បង់នៅពីស្មត្រង់បាត់បង់នៅ សច្ចធម៌ហើយសច្ចធម៌ហ្នឹងយើងឃើញនៅក្នុងគោលនយោបាយរបស់គណៈបកភ្លើងទៀនបាទគណៈបកភ្លើងទៀនមានសិលធម៌សច្ចធម៌បាទសិលធម៌សច្ចធម៌និងយុត្តិធម៌ណាសច្ចធម៌គឺភាពស្មោះត្រង់ហ្នឹងបាទ ភាពស្មោះត្រង់នឹងហើយគឺជាគោលការណ៍គ្រឹះមួយដ៏សំខាន់ណាស់របស់មនុស្សយើងទាំងអស់គ្នាមនុស្សគេហៅថាយកសម្ដីដំរីយកភ្លុកគេថាដូចភាសាបាលីគេថាសច្ចੰវាសច្ចੰអមតាវាចាហ្នឹងគេថាគឺថាពាក្យពិតគឺវាអត់ស្លាប់ទេបាទពាក្យពិតរែងមិនស្លាប់ពាក្យពិតមិនស្លាប់ទេបាទពាក្យពិតមិនស្លាប់ទេហើយគឺអញ្ចឹងកាលណាបើយើងគោរពយើងឲ្យតម្លៃទៅលើខាង ពាក្យពិតយើងយើងមានភាពស្មោះត្រង់ចំពោះខ្លួនចំពោះសកម្មជនចំពោះប្រជាពលរដ្ឋរបស់ខ្លួន របៀបដឹងហើយគឺប្រជាពលរដ្ឋគាត់ជឿជាក់ទុកចិត្តណាបាទជឿជាក់ទុកចិត្តណាដោយអ្វីដែលខ្ញុំលើកឡើងថាទំនុក ចិត្តប្រជាពលរដ្ឋនឹងជឿជាក់ទៅលើយើងបានដោយសារមានមានកត្តា9យ៉ាងនេះបាទដូចទី1គឺការបញ្ញាចិត្តទី2ភាពស្អាតស្អំទី3គឺភាពស្មោះត្រង់បាទហ្នឹងចំណុចទី3ទី4គឺភាពដែលអាចទុកចិត្តបាន ភាពដែលអាចទុកចិត្តបានភាសាអង់គ្លេសថា reliability reliability នោះគឺភាពដែលអាចទុកចិត្តបានភាពដែលអាចជឿជាក់បានបាទសួរថាយើងធ្វើអីឲ្យគេជឿជាក់ធ្វើអីគេទឹកទឹកឲ្យទឹកគេទុកចិត្តយើងបាទក្នុងនាមយើងជាជាប្តីបាទក្នុងនាមយើងជាប្រពន្ធក្នុងនាមយើងជាជាមេកាយរបស់គេក្នុងនាមយើងជាមេដឹកនាំរបស់គេណាយើងធ្វើយ៉ាងម៉េចឲ្យគេទុកចិត្តយើងបាទ ណាធ្វើយ៉ាងម៉េចយើងកសាងនៅមូលដ្ឋានគ្រឹះយ៉ាងម៉េចឲ្យឲ្យឲ្យគ្រួសារទុកចិត្តយើងឲ្យសមាជិកទុកចិត្តយើងឲ្យបុគ្គលិកដែលនៅក្រោមអវាទរបស់យើងនៅក្នុងក្រុមហ៊ុនរបស់យើងគេទុកចិត្តយើងបានណាតែយើងមានមូលដ្ឋានអីដែលធ្វើឲ្យអ្នកដតីជឿជាក់ទុកចិត្តបាន គឺអ្នកនឹងគឺបានន័យថាគឺចេះឲ្យតម្លៃខ្លួនឯងគោរពខ្លួនឯងបាទអ្នកនឹងគឺជាគោរពខ្លួនឯងគឺជាគោរពអ្នកដតី បើខ្លួនគាត់ផ្ទាល់គាត់អត់គោរពផង ទាំងម៉ោងពេលវេលាការងារអីផ្សេងផ្សេងគាត់អត់គោរពផងហើយរឿងអីដែលគាត់គោរពអ្នកដទៃបាទណាគឺមិនអាចគោរពបានទេហើយបើនិយាយទៅកាន់បុគ្គលិកឬថ្នាក់ក្រោមអាវ៉ាតនឹងយ៉ាងណា គឺយើងជាមេកាយក៏ត្រូវធ្វើយ៉ាងហ្នឹងឲ្យបានច្បាស់លោកភាពម៉ត់ចត់ប្រកបនិយមខ្លួនឯងជឿជាក់ខ្លួនឯងតែខ្លួនឯងអាចធ្វើបានខ្លួនឯងអាចធ្វើបានបាទ អានេះហើយគឺជាមេដឹកនាំរបស់គេមិនដូចជាមេដឹកនាំឬក៏មេតបដឹកនាំតបប្រយុទ្ធនៅលើសមរភូមិចឹងបើកំពុងតែប្រយុទ្ធប្រយុទ្ធនឹងប្រាប់កូនតបកូនតាហ៊ានថាអូយើង អស់ក្របហើយយើងអស់ស្បៀងហើយយើងឈប់ធ្វើប៉ុណ្ណឹងយើងដកថយអីជាដើមលាក់នឹងលាក់នឹងអានឹងវាស្មើនឹងបានន័យថាបំបាក់ទឹកចិត្តកងតបទាំងមូលហើយមេដឹកនាំឬក៏មេតបគឺទោះជាស្លាប់ក៏មិន ចុកញោមលើសមរភូមិដែរទោះជាស្លាប់ក៏មិនប្រាប់ពីភាពកំសោយរបស់ខ្លួនភាពកំសាករបស់ខ្លួនដែរបាទក្នុងនាមជាស្វាមីក្នុងនាមជាភរិយាក្នុងនាមជាមេក្នុងនាមជាប្រធានគឺយើងបានន័យថាយើងត្រូវមានគោលជំហរមួយច្បាស់លាស់ណាមើងម៉ាត់ប្រកបប្រជាសម្រាប់ខ្លួនឯងយើងអត់ត្រូវបង្ហាញពីភាពទន់ខ្សោយទេភាពអវិជ្ជមានទេអានឹងបានគេជឿជាក់លើយើងបាន តែបើយើងបង្ហាញពីភាពខ្សោយរបស់ខ្លួននឹងមកឲ្យគេឃើញហ្នឹងអត់ទេគេអត់អាចនៅជាមួយយើងបានទេយូរនឹងឆាប់គេនឹងរត់ចោលយើងបាទយូរនឹងឆាប់គេនឹងរត់ចោលយើងហើយទោះជាយើងមានចំណុចខ្សោយក៏ដោយក៏យើងមិនត្រូវបង្ហាញពីចំណុចខ្សោយរបស់យើងដែរអានេះខ្ញុំជាកលឹះមួយក្នុង management ដែលខ្ញុំបានសិក្សារៀនសូត្រខ្ញុំចង់បង្ហាញពីកលឹះហ្នឹងដើម្បីចែករំលែកដល់បងប្អូនទាំងអស់គ្នានឹងបានធ្វើជាបទពិចារណាបាទបានធ្វើជាមេរៀន បានធ្វើជាដើមទុនក្នុងការពិចារណាក្នុងការធ្វើមុននឹងធ្វើការ decision making មុននឹងធ្វើការសម្រេចចិត្តអីមួយគឺបងប្អូនសូមមេត្តាពិចារណានៅចំណុចនេះភាពដែលអាចទុកចិត្តបាននេះ សំខាន់ណាស់បងប្អូនសំខាន់មែនទេអ្នកខ្លះគឺអត់អាចទុកចិត្តបានទេណាមនុស្សដូចគ្នាមែនប៉ុន្តែទុកចិត្តអត់កើតទេទុកចិត្តអត់កើតទេគឺមានចំណុចខ្សោយបង្ហាញយើងមកនឹងនិយាយមកចឹងទៅឧទាហរណ៍យើងប្រើល្បិចមួយ យើងប្រើល្បិចមើលឧទាហរណ៍ថាប្តីប្រពន្ធយើងយើងស្រឡាញ់គ្នាប្តីប្រពន្ធប៉ុន្តែយើងចង់ធ្វើតេស្តមិត្តភ័ក្តិយើង ឬក៏តេស្តធ្វើតេស្តអ្នកដែលយើងគោរពរាប់អានទេបាទនៅក្បែរយើងយើងធ្វើតេស្តព្រោះថាយើងបង្ហាញពីសកម្មភាពរបស់យើងថាយើងអត់នៅទេមួយរយៈហ្នឹងអត់នៅផ្ទះទេឬក៏អត់បានមកធ្វើការទៀងទាត់ទេ ឬក៏ពេលវេលានៃការជួបជុំ party នឹងយើងអត់បានមកទេ គឺយើងឲ្យតែភរិយាយើងមកឧទាហរណ៍ឲ្យតែភរិយាយើងមកឬក៏យើងផ្ញើភរិយាយើងនឹងមួយរយៈពេលដែលយើងអត់នៅចឹងក្នុងនាមអ្នកចិត្តខាងណាក្នុងនាមអ្នកចិត្តខាងពេលហ្នឹងភាពដែលអាចជឿទុកចិត្តបានណាវានឹងបង្ហាញហើយបងប្អូនណាវាវានឹងបង្ហាញហើយតើមិត្តភក្តិយើងតើអ្នកដែលយើងគោរពរាប់អានហ្នឹង បានឲ្យតម្លៃភរិយាយើងអត់បាទបានឲ្យតម្លៃភរិយាយើងអត់ពេលហ្នឹងតើគេស្មោះត្រង់ជាមួយភរិយាយើងគ្រួសារយើងដែរឬអត់ពេលហ្នឹងហើយបានយើងអាចវិនិច្ឆ័យបានថាភាពដែលអាចជឿទុកចិត្តបានពិតមែនតែមនុស្សដូចគ្នាធ្វើការដូចគ្នាអីដូចគ្នាមែនប៉ុន្តែវាមានចំណុចពិសេសដែលអាចធ្វើឲ្យអ្នកដទៃជឿជាក់ទុកចិត្តបានវាមានកលឹះរបស់វាប៉ុន្តែអ្នកខ្លះហ្នឹងបង្ហាញតម្រុយមកឲ្យយើងដឹងថាអូទុកចិត្តអត់បានទេគាត់ហ្នឹង មើលទៅពីមើលទៅមុខយើងដូចថា slot boat សភាពរៀបសារនយីត្រឹមត្រូវល្អណាស់ចេះដឹងខ្ពស់ពួនណាប៉ុន្តែ ក្រមសិលធម៌អតចរិតគឺអន់ជាទីបំផុតបាទអន់ជាទីបំផុតអានឹងគឺវាមានចំណុចហ្នឹងអញ្ចឹងហើយបានជាពាក្យខ្មែរយើងនិយាយថាចំណេះដឹងមិនឆ្លើយតបទៅនឹងអតចរិតអត្តចរិតមិនឆ្លើយតបទៅលើចំណេះដឹងអញ្ចឹងរៀនសូត្រដល់បណ្ឌិតក៏ដោយដល់បញ្ញវន្តក៏ដោយប៉ុន្តែបើចរិតអន់ក៏វាអន់ទៅតាមនឹងបាទ ចិត្តអន់ក៏អន់ទៅតាមនឹងដែរជួនកាលអ្នកខ្លះថាអូគេរៀនដល់បណ្ឌិតដល់បញ្ញវន្តហើយរឿងអីមកគេអន់ចរិតអញ្ចឹងវាមិនត្រូវគេអត់ជឿបាទម្ល៉េះហើយយើងត្រូវតែមើលណាបងប្អូនណាត្រូវតែមើលមកហើយអ្នកដែលរៀនសូត្របានគង់ពោះជាបញ្ញវន្តជាបណ្ឌិតហ្នឹងគឺបានន័យថាក៏រៀនការកែប្រែការផ្លាស់ប្ដូរការថា attitude អតចរិតការរស់នៅក្រមសីលធម៌របស់ខ្លួនឲ្យវា ស័ក្តិសមទៅនឹងចំណេះដឹងដែលខ្លួនមានផងដែរមិនចំណេះដឹងខ្ពស់ហើយអតចរិតខ្ពស់តាមនឹង អ្នកខ្លះអន់មែនទេណារៀនដល់បណ្ឌិតរៀនដល់អនុបណ្ឌិតបរិញ្ញាបត្រប៉ុន្តែចរិតនឹងអន់ជាងអន់ជាងក្មេងរៀនថ្នាក់ទី5ឬអន់ជាងក្មេងដែលខ្វៀលគោខ្វៀលកបី ទៅក៏ក៏សឹងតែមានដែរអញ្ចឹងបានយើងឃើញឃើញនៅលើបណ្ដាញសង្គម Facebook អ្នកវិភាគអ្នក talk show អ្នកអីអីនិយាយពីព្រឹត្តិការណ៍សង្គមនយោបាយឃើញអ្នកខ្លះបណ្ឌិតបច្ចុប្បន្នមកតែចរិតមកគឺឆេវឆាវចរិតមកចលោតនិយាយមកចាក់ទៅចលោតតទៅចលោតអញ្ចឹងបានជាអ្នកខ្លះគេចូលចិត្តណាគេចុចចិត្តតែដឹងថាចរិតយើងវាវាគ្រប់គ្រងចរិតគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានណាគេចូលចិត្តគេថាចាក់ឲ្យចលោតបញ្ឆោតឲ្យខឹងណាគឺគេពេលដែលគេចង់ដឹងពីយើង ច្បាស់នោះគេចាក់ឲ្យយើងចលោតគេចាក់ឲ្យយើងចលោតបាទ គេចាក់ឲ្យយើងច្រឡោតណាធ្វើម៉េចឲ្យឲ្យដឹងពីកហៅសារជាតិរបស់យើងនឹងជាមនុស្សមកពីណា ជាមនុស្សប្រភេទណាហើយជាអ្នកដែលមានការអប់រំបានខ្ពស់ខ្ពស់មានការរៀនសូត្របានខ្ពស់ខ្ពស់ពិតមែនឬអត់ហើយបើថាអ្នកនឹងអប់រំអត់បានទេមិនមែនជាអ្នកឆ្លងកាត់ការសិក្សារៀនសូត្របានពិតប្រាកដទេចរិតគឺច្រឡោតមកជាគ្នាបងប្អូនណាច្រឡោតមកជាងេងចងាងមកជាគ្នាហើយ អានឹងយើងអាចវាតម្លៃបានថាអត្តចរិតមិនឆ្លើយតបទៅនឹងចំណេះដឹងចំណេះដឹងនឹងគឺវាមិនពិតអត្តចរិតហ្នឹងក៏វាមិនមិនពិតគឺជារឿងខ្លាំងៗទាំងអស់អញ្ចឹងយើងអាចប្រមើលមើលមនុស្សហ្នឹងទៅតាមរូបភាពដែលខ្ញុំបានលើកឡើងនេះបាទអរគុណអូខេបងប្អូនជួយ share មួយបងប្អូនអឺអរគុណណាស់ដែលតាមដានទស្សនាហ្នឹងហើយហើយខ្ញុំក៏ខំប្រឹងដែរបាទពឺតពឺតយកនេះបាទហ្នឹងហើយក៏ត្រូវយ៉ាងណាសូមអធិស្ឋានបាទ ឃើញបងប្អូនចូលរួមមើលច្រើនបាទឃើញម្សិលមិញឡើងពេលឡាយនឹងឡើងដល់100 100ជាងអីទៅចុះមក40 50អីទៅឥឡូវនេះឃើញទឹមបានឡើងដល់40ជាងនេះបាទបាទខ្ញុំសូមអធិស្ឋានខ្ញុំអត់បានអានឈ្មោះទេកាលដែលខ្ញុំអានឈ្មោះហៅឈ្មោះបងបងខ្ញុំឃើញ បងបងទាំងអស់ចូលរួមបងប្អូនយើងឃើញកល្យាណមិត្តយើងចូលរួមខ្ញុំឃើញទាំងអស់បាទប៉ុន្តែខ្ញុំអានទៅខ្ញុំភ្លេចអាប្រធានបទដែលខ្ញុំចង់និយាយហ្នឹងហើយណែឡៃតែរវល់អានឈ្មោះទៅ ខ្ញុំខ្ញុំភ្លេចហើយខ្ញុំអត់ចង់បង្វែរចិត្តបងប្អូនអារម្មណ៍បងប្អូនកំពុងតែជក់ចិត្តក្នុងការស្ដាប់ខ្ញុំនិយាយនឹងហើយឡើយតែស្ដាប់ខ្ញុំអានឈ្មោះទេអូខេហ្នឹងហើយខ្ញុំមានទម្លាប់មួយផ្សេងបាទសូមអរគុណបាទអូខេឥឡូវខ្ញុំចូលដល់ចំណុចមួយទៀតគឺចំណុចមួយទៀតគឺសុចរិតភាពបាទណាសុចរិតភាព គឺភាសាអង់គ្លេសថា integrity integrity បាទសុចរិតភាពសុចរិតភាពនេះ ក៏សំខាន់ដែរបាទនៅក្នុងកតាជាមូលដ្ឋានគេថាកតាជា basic ដែលគេថាធ្វើឲ្យឲ្យឲ្យអ្នកដតីជឿជាក់ទុកចិត្តបានដែលឲ្យអ្នកដតីអាចផ្ញើវាសនាចំពោះយើងបានដូចមេដឹកនាំអញ្ចឹងបាទដូចមេដឹកនាំនយោបាយដោយលោកប្រធានស្ដីទីសមាស៊ីអញ្ចឹងដោយសារតែគេឃើញពីសុចរិតភាពរបស់គាត់ហ្នឹងហើយបានជាប្រជាពលរដ្ឋខ្មែររាប់លានអ្នកទាំងក្នុងប្រទេសក្រៅប្រទេសគេថាផ្ញើ ជំនឿជឿជាក់ចំពោះគាត់បើណាផ្ញើវាសនានៃប្រទេសជាតិនឹងចំពោះគាត់ថាឲ្យគាត់នឹងកាន់ចង្កូតកម្ពុជាក្នុងនាមអ្នកប្រជាធិបតេយ្យនឹងគឺថាមិនបើកគេថាឡានហ្នឹងរថយន្តហ្នឹងឬក៏បើកយន្តហោះហ្នឹងគឺបើន័យថាកាន់ចង្កូតយន្តហោះហ្នឹងបើន័យថាដើរឆ្ពោះទៅប្រជាធិបតេយ្យបាទដើម្បីសេរីភាពយុត្តិធម៌ពិតប្រាកដហ្នឹងដោយសារតែគាត់មានសមត្ថភាពគាត់មានសុចរិតភាពច្បាស់លាស់នៅក្នុងការ ក្នុងការដឹកនាំនឹងក្នុងការគ្រប់គ្រងបងប្អូននឹងក្នុងការធ្វើជាមេកោយរបស់បងប្អូននឹងបាទសុចរិតភាពនេះ វាសំខាន់ណាស់បងប្អូនណានៅក្នុងអង្គភាពតូចធំក៏ដោយស្ថាប័នរដ្ឋឯកជនស្ថាប័នប្រសង់ស្ថាប័នពុទ្ធចក្រអាណាចក្រក្តីគឺត្រូវការសុចរិតភាពណាហើយបើអត់មានសុចរិតភាពទេនឹងគឺមានតែចំនួននៅក្នុងអង្គភាពហ្នឹងបាទដោយក្នុងវត្តអារាមមួយអញ្ចឹង បើអត់មានសុចរិតភាពទេក្បត់ក្បត់គ្នា លើក្រោមចេះលើចេះក្រោមហើយមនុស្សបងប្អូនត្រូវចាំមើលពីចំណុចតូចតាំងពីមិនតាន់ឡើងកាន់តំណែងទូនីតិនោះមើលនៅជាសាមញ្ញធម្មតាជាបុគ្គលិកគេជាកូនចៅគេនឹងមិនមានសុចរិតភាពហើយ ពេលដែលคลายខ្លួនទៅជាមេគេក៏អត់មានសុចរិតភាពដែរវាអញ្ចឹងមកអត្តចរិតនឹងវាអត់កែបានណាបងប្អូនអត់កែងាយបានទេណាបងប្អូនណា គឺគឺបានន័យថាគឺធ្វើមើលពីពីពីពីនៅតូចពីនៅទៀបពីដែលមិនតន់ខ្លាយទៅជាមេដឹកនាំគេហ្នឹងបាទទស្សន័យមួយទៀតគេនិយាយថាចេះបងប្អូនគេថាបើបើចង់ដឹងថាអ្នកនឹងអាក្រក់ល្អសឬខ្មៅពុករលួយ មិនពុករលួយកេងប្រវាញ់មិនកេងប្រវាញ់ស្មោះត្រង់ជាតិឬមិនស្មោះត្រង់គឺឲ្យធ្វើជាមេគេបាទឲ្យដឹកនាំ ថាបានឲ្យដឹកនាំអង្គភាពមួយអាណត្តិកាលៈអាណត្តិ ឬក៏ផ្ដោះអាសន្នពេលណាមួយគឺដឹងហើយបងប្អូនណាដឹងហើយពេលហ្នឹងបាទបដូរគាត់ថាអតចរិតហ្នឹងគឺបដូររបៀបបដូរបដូរហ្នឹងមិនមែនបដូរទៅគឺទៅរឿងត្រូវណាបដូរទៅរឿងល្អណាណាមិនមែនអាប់ដេតទៅរកអាភិបរីចម្រើនទេគឺមិនអាប់ដេតពីពីធម្មតាទៅឆ្លើយពីធម្មតាទៅមនុស្សដែលមិនគួរឲ្យគោរពឯច្រើននេះគឺគឺមានប្រភេទហ្នឹងបងប្អូនមានប្រភេទហ្នឹងគឺចង់ដឹងមនុស្សគឺឲ្យដឹកនាំ ឲ្យធ្វើជាអ្នកដឹកនាំគេទៅតូចក៏ឲ្យធំក៏ដឹងច្បាស់ណាស់ខ្ញុំគណៈខ្ញុំបាត់សាកល្បងហើយបាទសាកល្បងខ្ញុំនៅជាប្រសង់ខ្ញុំនៅជាប្រសង់ខ្ញុំតែងតាំងមន្ត្រីសង្ឃណាចៅអធិការវត្តគ្រូសូត្រឆ្វេងស្ដាំជាមន្ត្រីសង្ឃអីថ្នាក់ក្រុងថ្នាក់អីហ្នឹងហើយនឹងគឺខ្ញុំដឹងបណ្ដោយបាទកាលពីមិនតាន់តែងតាំងគឺចរិតមួយផ្សេងតែងតាំងហើយគឺផ្លាស់ប្ដូរចរិត ហើយមនុស្សមួយចំនួនក្នុងសង្គមក៏ខ្ញុំក៏លេចមើលអញ្ចឹងណាខ្ញុំមិនមែនមើលតែក្នុងស្ថាប័នប្រសង់ទេគឺមកនៅស្ថាប័នមនុស្សឲ្យថាមនុស្សជាតិក្នុងសង្គមមនុស្សនឹងខ្ញុំមើលទាំងប្រសង់ក៏ហត់ខ្ញុំឃើញថាអូវាមែនរបៀបនឹងមែនបងប្អូនហើយមួយទៀតអាចរិកមួយគេថាចរិតបោសឃ្លៀកបងប្អូនបងប្អូនដែលលឺចរិតបោសឃ្លៀកអាចរិតបោសឃ្លៀកហ្នឹងអាហ្នឹងគឺចរិតប្រភេទមនុស្សដែលគេអឺគេឧទាហរណ៍ថា ពេលដែលគេមានអាយគោមួយធម្មតាទេអាយគោគេគេគេគេសៀតចកេះហ្នឹងបងប្អូនណាសៀតចកេះហ្នឹងដល់ពេលឡើងអាយគោ2អីចឹងទៅឡើងស័កនឹងរឿងធំតិចរឿងមេគេតិចមេឬក៏សែបគេស័ក4ស័ក5ផ្កាយ1ផ្កាយ2អីហ្នឹងគឺចាប់ផ្ដើមឡើងបុកឃ្លៀបងប្អូនដៃហ្នឹងតែឡើងទៅដើរកាងមកដូចកាងដៃចឹងមកយើងមើលទៅដូចថាវាចងេងចងាងណាមើលទៅចរិតខ្ញុំថា ខ្ញុំស្អប់នោះស្អប់ខ្ញុំមិនខ្ញុំដូចអត់ដែលមាន អាប្រើចរិតរបៀបហ្នឹងដូចថាធ្លាប់របៀបមិនគឺរបៀបចឹងដូចជាមិនចេះសំដែងអត្តចរិតហ្នឹងតែបើសំដែងចេះជារឿងមួយល្អនេះគឺរៀនសំដែង ពីចរិតឆ្លើយមកចរិតសភាពរៀបសារជាមួយប្រជាប្រដ្ឋជាមួយប្រជារាស្ត្រជាមួយពុទ្ធបរិស័ទអីអីហ្នឹងគឺល្អប៉ុន្តែបើពីអាចរិតដែលសុភាពរៀបសាំងទៅឆ្លើយកើតបុសឃ្លៀកហ្នឹងជាចរិតមួយដែលមិនគួរកើតមានទេបាទ មិនគួរកើតមានទេអាចារិតបោកឃ្លៀកនឹងហើយតេកតើចងេងចងាងខ្ញុំថាមិនដឹងថាអ្នកណាគេបង្ហាត់បង្រៀនដឹងសាលាណាបដោះបដាលឲ្យមនុស្សដល់ពេលដែលមានប៉ុនមានស័កមានទូនីតិឡើងប៉ុនស័កទូនីតិស្រាប់តែកើតបុកឃ្លៀកគ្រប់គ្នាដើរឡើងកាង ដៃ ប្រងព្រាតនឹង សូម្បីតែប្រពន្ធដើរតោងដៃនឹងចង់ថាគៀសប្រពន្ធចេញនឹងនឹងកាងក្លៀកនឹងនឹងដាក់ប្រពន្ធដាក់ម៉ែក្មេកឲ្យក្មេកនេះក៏មានដែរបាទនេះគឺខ្ញុំគាត់ថាខ្ញុំចាប់ចំណុចខ្លះខ្លះពីពីប្រភេទមនុស្សនៅក្នុងសង្គមយើងបាទហ្នឹងអូខេនឹងឲ្យពីរឿងនិយាយពីរឿងសុចរិតភាពហ្នឹងគឺសំខាន់ណាស់បងប្អូនណាចង់ដឹងថាអ្នកនឹងយ៉ាងម៉េចយ៉ាងម៉ាឲ្យធ្វើជាមេដឹកនាំគេសិនទៅបាទធ្វើជាមេដឹកនាំគេសិនទៅ ហើយមេដឹកនាំគេនឹងគឺធ្វើជាគំរូរបស់គេបងប្អូនណាគំរូគេគ្រប់បែបគ្រប់យ៉ាងបងប្អូនមេដឹកនាំគឺហ៊ានទទួលខុសត្រូវដោយលោកប្រធានស្ដីទីសមាជិករបស់យើងគឺហ៊ានទទួលខុសត្រូវបងប្អូនណាហ៊ានទទួលខុសត្រូវខ្ញុំគោរពឲ្យតម្លៃនៅការទទួលខុសត្រូវរបស់គាត់ក្នុង នាមគាត់ជាគេថាគេថាបេតាស្ថាបនិកនៃនៃប្រជាធិបតេយ្យនៅកម្ពុជាបេតាស្ថាបនិកនៃគណៈបក្សសង្គ្រោះជាតិនឹងឆ្នាំ19 2017ឆ្នាំ2017ខ្ញុំនៅចាំ2016-17មុនរំលាយគណៈបកសង្គ្រោះជាតិដើម្បីការពារគណៈបកសង្គ្រោះជាតិឲ្យ រស់រានមានជីវិតតទៅមុខដើម្បីឲ្យបងប្អូនចូលរួមជីវភាពនយោបាយចូលរួមជ្រកប្រំលប់គណៈបកសង្គ្រោះជាតិណា លោក ប្រធានស្ដីទីសំស៊ីក្រោយ ពីគណៈកថាគណៈបកប្រជាជន ក្រោយពីរបបក្នុងក្រុងភ្នំពេញក្រោយពីលោកហ៊ុនសែននិងបកពួកនោះរៀបកម្រងដើម្បីគេហៅថាចាត់ការលោកធានដីទីធម្មស៊ីនឹងដោយគេរិះរកមកជួបបាយផ្សេងផ្សេងនឹងដើម្បីបង្កើតឲ្យលោកប្រធាននឹងចោតប្រកាសឲ្យលោកប្រធានមានទោសលោកប្រធានមានទោសហើយឈានទៅរករំលាយគណៈបកតែលោកប្រធានក៏ដឹងតាន់តែច្បាប់ថ្មីរបស់ របស់ក្រុងភ្នំពេញនោះគឺជាច្បាប់មួយដែលមានចេតនាទុច្ចរិតច្បាប់អាក្រក់មែនទែនស្ដីពីច្បាប់គណៈបកនយោបាយហ្នឹងណាគណៈបកនយោបាយហ្នឹងប្រកាសជារៀនលេងដល់ចំណុចហ្នឹងហើយដល់ពេលលេងដល់ចំណុចនៃការរំលែកគណៈបកហ្នឹងគាត់ដឹង គឺគាត់គាត់លាជ្រប់បាទលាជាប្រធានគណៈបកបាទទៅជាសមាជិកទៅជាអ្នកគ្រប់គ្រងធម្មតាដោយបងប្អូនបាទធម្មតាដោយបងប្អូនឲ្យ ទូនាទីជាប្រធានឲ្យទៅលោកកឹមសុខាដើម្បីគ្រប់គ្រងបន្តដើម្បីរក្សានិរន្តរភាពនិរន្តរភាពគណៈបកតទៅទៀតបាទឃើញទេការលះបង់សួរថាតើមានមេដឹកនាំគណៈបកនយោបាយណាហ៊ានលះបង់ដោយលោកប្រធានទេជួគណៈបកប្រជាជន ដែលឃើញមានបងប្អូនតាំងពីប្រធានគណៈបកប្រជាជនលោកជាស៊ីមដែលជាស៊ីមណាដែលដែលផ្ទេទូនីតិភារកិច្ចឲ្យ ទៅហ៊ុនសែនធ្វើជាប្រធានស្ដីទីទេគណៈបក គ្មានទេបាទហើយមិនដែលអ្នកណាមួយចុះចេញពីតំណែងមុនស្លាប់ទេជួគណៈបកប្រជាជនអត់មានទេគឺស្លាប់ក្នុងតំណែងស្លាប់ក្នុងកៅអីទាំងអស់បងប្អូនណាតាំងពីជាជាស៊ីមជាសុតមែនអឺសុកអានណាសុកអានអីជាដើមឡើងទៅនឹងប្រមាណឃើញថ្នាក់ដឹកនាំអិសរាជជនធំធំរបស់គណៈបកប្រជាជនគឺសុទ្ធតែស្លាប់នៅក្នុងកៅអីទាំងអស់នៅក្នុងតំណែងទាំងអស់ អត់ដែលមានភាពក្លាហានថាអញលាឈប់អញឈឺទុពលភាពมันអាចធ្វើកិច្ចការងារបានអសមត្ថភាព ការងារអញលាឲ្យអ្នកដតីបន្តការងារកុំឲ្យការងារវារាំងស្ទះអីហើយបង្កើតជាគំរូល្អដល់ដល់គេហៅថាថ្នាក់ដឹកនាំផ្សេងផ្សេងដល់អ្នកបន្តពេលនេះអត់មានងាប់ក្នុងកៅអីទាំងអស់បាទងាប់ក្នុងកៅអីម្ល៉េះហើយម្នាក់ម្នាក់ក្នុងជួរគណៈបពាជាជននឹងគឺរៀនគំរូដូចគ្នាចឹងដូចជាស៊ីមដូចជាសុកដូច សុកអានចឹងងាប់ក្នុងកៅអីទាំងអស់ហ្នឹងបងប្អូនណាងាប់លើកៅអីហ្នឹងងាប់ក្នុងកៅអីហ្នឹងហើយបើងាប់ទៅយកកៅអីហ្នឹងទៅបានគឺយកទៅទៀតណាបងប្អូនណាកៅអីនាយករដ្ឋមន្ត្រីកៅអីបកនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីកៅអីរដ្ឋលេខាធិការអីអីហ្នឹងគឺងាប់យកទៅទៅទៅទៀតណាបើសិនជាយកទៅបានប៉ុន្តែវាមិនអាចយកទៅបានបងប្អូនណាมันអាចយកទៅបានវាគ្មានកន្លែងរៀបចំដាក់ទឹកដាក់ឲ្យទេនៅទីនោះបាទអានេះខ្ញុំខ្ញុំនិយាយពីភាពទទួលខុសត្រូវ ណាភាពទទួលខុសត្រូវហ៊ានលះបង់បាទធ្វើជាមេគេហ៊ានលះបង់បាទហ៊ានលះបង់នៅតំណែងនៅទូនាទីនោះដើម្បីបង្កើតជាគំរូល្អដើម្បី ផ្ដល់ឱកាសឲ្យអ្នកបន្តវេនចំនួនក្រោយឃើញលោកប្រធានស្ដីទីសំស៊ីគាត់គាត់លាពីប្រធានដើម្បីរក្សា នៅគេហៅថាអាយុជីវិតរបស់គណៈបកតែទីបំផុត វាមិនដូចការរំពឹងចង់បាន របស់ប្រជាពលរដ្ឋរំពឹងកង់បានរបស់លោកប្រធានបាទ ណាដល់អ្នកបន្តវិញមើលខ້ອຍៗទៅគេរៀបគម្រងគេថាកាត់ទោសមេដឹកនាំនឹងរហូតដល់មេដឹកនាំនឹងមិនព្រមលាគណៈលាឈប់ចេញពីគណៈបករហូតដល់គេរំលាយគណៈបកជាស្ថាបតទៅអានឹងហើយចំណុចមួយដែលខ្ញុំទាញឲ្យបងប្អូនធ្វើការពិចារណាគឺគេហៅតែមើលឃើញពីសមត្ថភាពពីគុណតម្លៃនៃមេដឹកនាំរបស់ខ្លួនគឺមានការទទួលខុសត្រូវបាទហ៊ានទទួលខុសត្រូវហ៊ានលះបង់ ហើយក្រៅតែពីរឿងលាលែកបកលាលែកជា ប្រធានគណៈបកសង្គ្រោះជាកន្លងទៅខ្ញុំនៅចាំកាលពីឆ្នាំ98ក្តីឬក៏ក្នុងអំឡុង2000ជាង ក្តីក៏គាត់ធ្លាប់ឲ្យគង់គំធ្វើជា ប្រធាន ស្ដីទីគណៈបកដែរគាត់នៅក្រៅប្រទេសចូលក្នុងប្រទេសអត់បានពេលដែលគាត់ទៅដកបង្គោលតម្រុយព្រំដែនដែលយួនចូលមកបោះក្នុងដីស្រែចម្ការបងប្អូននៅ ស្រុករមៀសហេតខេត្តស្វាយរៀងឬក៏ស្រុកចន្ទ្រាខេត្តស្វាយរៀងហ្នឹង គឺពេលហ្នឹងគឺតឡាការខេត្តស្វាយរៀងគេគប់ខិតគ្នាណាជាប្រព័ន្ធក្រមបញ្ជារបស់លោកហ៊ុនសែនកាត់ទោសគាត់ឲ្យគាត់ជាប់គុកប្រមាណដូចជាជិត10ឆ្នាំឬជាង10ឆ្នាំនៅពេលនោះបងប្អូន2000ជាងនោះ2009នោះពេលនោះគាត់ចូលស្រុកអត់បានដែរចូលស្រុកអត់បានបាទចូលស្រុកអត់បានហើយគេបង្កើតរឿងអាស្រូវអូហោហែតម្លាក់រឿងគាត់ចេញចុះឲ្យដល់គាត់មិនថា បំផ្លាញកិត្តិយសគាត់ហ្មងពួកគណៈបកប្រជាជននឹងពួកគេហៅថាពួកអាយ៉ងបំរើឲ្យបរទេសនឹងគឺវាបង្កើតរឿងអាស្រូវច្រើនគ្រប់បែបគ្រប់យ៉ាងបាទគ្រប់បែបគ្រប់យ៉ាងប៉ុន្តែនិរន្តរភាពគណៈបកពេលនឹងគណៈបកសំរងស៊ីនៅតែដំណើរការធម្មតានៅតែមានការចូលរួមពីប្រជាពលរដ្ឋខ្មែរយើង នៅតែមានការបោះឆ្នោតនៅតែមានការគ្រប់គ្រងជាហោហែ ហើយឃើញការលះបង់របស់គាត់ដោយឃើញភាពស្មោះត្រង់ដោយឃើញពីការទទួលខុសត្រូវរបស់គាត់ក្នុងនាមគាត់ជាតំណាងរាស្ត្រក្នុងនាមគាត់ជាតំណាងរាស្ត្រតំណាងឲ្យផលប្រយោជន៍ប្រជាពលរដ្ឋឃើញប្រជាពលរដ្ឋមានទុកមានលំបាកប្រជាពលរដ្ឋយើងដល់នៅគេហៅថាក្តីអន្តរាយយួនបរទេសចូលមកឈ្លានពាន ចូលមកប្លន់ដីស្រែចម្ការរបស់គាត់ហើយហើយថ្នាក់ដឹកនាំគណៈបកនយោបាយមួយរូបដែលតំណាងឲ្យប្រជាធិបតេយ្យតំណាងឲ្យផលប្រយោជន៍ប្រជាពលរដ្ឋគាត់ទៅដកអាតម្រុយដែលគេមកបោះគ្មានអាណាហ៊ានដកទេអាញាធរគ្រប់លំដាប់ថ្នាក់របស់គណៈបកប្រជាជនកូនចៅរបស់លោកហ៊ុនសែនគ្មានអាណាហ៊ានទៅដកតម្រុយបកគោលដែលដែលយួនចូលមកឆ្លៀនពៀនបោះលើដណ្ដើមយកដីស្រែចម្ការបងប្អូនយើងនៅខេត្តស្វាយរៀងពេលនោះ គឺលោកប្រធានទៅដកបោះចោលដកចោលនាំប្រជាពលរដ្ឋ4 10 20នាក់ទៅដកចោលមកសួរថាមានប្រមាណអ្នកពីភាពក្លាហានឬហ្នឹងវាអត់មានទេនេះហើយគឺបង្ហាញពីការទទួលខុសត្រូវក្នុងនាមជាមេដឹកនាំបាទសួរថាមានទេណាមានទេប្រមាណអ្នករឿងអត់រឿងទឹកដីរឿងអីហ្នឹងហើយអ្នកខ្លះនឹងយកពីតាយកលេសនយោបាយធ្វើនយោបាយគេហៅរង្គុយពួកអង្គុយចាប់ចំណុចពួកក្រមអាត្រឹមត្រូវ មិនត្រឹមត្រូវអីអីឬក៏ក្រុមមួយតូចក៏ហៅថាចាំចាប់កំហុសចាំចាប់ថ្នាក់តើអូលោកប្រធានសំរងស៊ីលោកសំរងស៊ីឥឡូវនេះនិយាយរិះគន់នឹងលែងរិះគន់យួនហើយលែងវាយប្រហារយួនហើយយើងរិះគន់អ្វីដែលជាទង្វើសកម្មភាពដូចយួនអញ្ចឹងយើងនិយាយតែពីរឿងយួនដែលចូលមកឈ្លានពានកម្ពុជាដែរប៉ុន្តែចំពោះវៀតណាមដែលល្អត្រឹមត្រូវដែលមនុស្សគោរពច្បាប់គោរពនៅក្រមសីលធម៌ឲ្យតម្លៃ មនុស្សដូចគ្នាគឺយើងរាប់អានធម្មតាទេបាទយើងមិនទៅរើសអើងវៀតណាមទាំងអស់ណាយើងរើសអើងតែយួនណាប្រភេទយួនដែលជួមួយឆ្លៀនពៀនប្លន់យក ផលប្រយោជន៍ខ្មែរប្លន់យកទឹកដីរបស់ខ្មែរតែប៉ុណ្្នឹងទេដោយគណៈបកប្រជាជនអញ្ចឹងយើងមិនស្អប់គណៈបកប្រជាជនអីទាំងអស់ណាបាទសមាជិកគណៈបកប្រជាជនទាំងអស់ណាមានមនុស្សខ្លះល្អត្រឹមត្រូវយើង ស្វាគមន៍យើងតំណាក់តំណងយើងប្រស្រ័យគ្នាយើងជជែកគ្នាក្នុងមួយគណៈបកប្រជាជនយទៅប៉ុន្តែយើងមិនជជែកជាមួយនឹងបុគ្គលដែល ដែលបំផ្លិចបំផ្លាញជាតិដែលរួមគំនិតគ្នាបំផ្លាញជាតិបំផ្លាញទឹកដីបំផ្លាញផលប្រយោជន៍ប្រជាពលរដ្ឋហ្នឹងខុបខិតគ្នាក៏ហៅថាខំអត់ជឿខ្លួនឯងអាហ្នឹងយើងអត់ទៅសមាគមយើងអត់ទៅប្រស្រ័យទៅអ្នកទៅជាមួយទេអត់មានទៅអូដឹងច្បាស់ណាហ្នឹងក្បត់ជាតិបំផ្លាញជាតិនៅទៅក្រាបសំពះអីទៀតអត់មានទៅរួចទេយើងអត់មានទៅខ្សែគប់លើកទឹកចិត្តបុគ្គលប្រភេទហ្នឹងទេត្រូវតែផ្ចាញ់ផ្ចាលត្រូវតែថ្មេះទេដៀលត្រូវតែ យើងនិយាយណានិយាយជាសាធារណៈជា public ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងថាអ្នកនឹងគឺក្បត់ជាតិអ្នកនឹងបំផ្លាញជាតិបំផ្លាញប្រជាពលរដ្ឋខ្មែរបើយើងនិយាយក្នុងប្រទេសមកកើតយើងនិយាយក្រៅប្រទេសបាទដើម្បីឲ្យឲ្យពិភពលោកគេដឹងដើម្បីឲ្យមហាជនគេដឹងអត់មានត្រូវលាក់លៀមបិទបាំងអានឹងក្បត់ជាតិបំផ្លាញជាតិឲ្យថាល្អណាស់អត់មានទៅរួចទេបងប្អូនអត់មានទៅលាក់បិទបាំងទេអ្នកដែលខុបខិតរបៀបហ្នឹងក៏មានទោសដល់ខ្លួនដែរបាទក៏ពីប្រវត្តិសាស្ត្រចាខ្លួនថាខ្លួនឯងទៅការពារអា អាជនទុច្ចរិតប្រកាសពីអាមេដឹកនាំដែលបំផ្លាញជាតិក្បត់ជាតិខ្លួនឯងអាហ្នឹងវារួមវារួមឈ្មោះអាសោចខុសខូចឈ្មោះខូចកិត្តិយសណាខូចគេថាពុជពងពុជអម្បោដោយសារតែយុទ្ធការពីមេដឹកនាំបដិការមេដឹកនាំបំផ្លាញផលប្រយោជន៍ជាតិមាតុភូមិរបស់ខ្លួនហ្នឹងនេះហើយបានខ្ញុំចង់ជម្រាបជូនបងប្អូនតកតងទៅនឹងគេហៅថាសុចរិតភាពណាសុចរិតភាពហ្នឹងគឺសំខាន់ណាស់ សុចរិតភាពនឹងសំខាន់ណាស់សុចរិតភាពតម្លាភាពកណីភាពអានេះហើយនៅក្នុង good government បាទ good government អភិបាលកិច្ចល្អគឺវាត្រូវការតាំងពីសុចរិតភាពកណីភាពតម្លាភាពជាពិសេសបងប្អូន គឺមេដឹកនាំដែលល្អគឺមេដឹកនាំបង្កើតគំរូល្អបើកំហែមេដឹកនាំដែលខ្លាំងគឺមិនន័យថាមានកូនចៅក៏ខ្លាំងដែរបាទ មានកូនចៅនៅខំអវ៉ាន់ក៏ខ្លាំងដែរបង្កើតនៅកូនចៅដ៏ខ្លាំងជាច្រើនមានរំនាំល្អបង្កើតនៅកូនចៅដ៏ល្អចឹងយ៉ាងណាមិញដោយលោកប្រធានស្ដីទីសំស៊ីគាត់ខ្លាយទៅជាគ្រូបង្រៀនពីនយោបាយពីប្រវត្តិសាស្ត្រពីការបណ្ដុះមនសិការ ពីការបណ្ដុះឧត្តមគតិគឺពីការបណ្ដុះនៃការតស៊ូដើម្បីជាតិមាតុភូមិសុគ្រោះជាតិមាតុភូមិរបស់ខ្លួនគឺខ្លាយជាវីរៈជនគាត់ខ្លាយជាគ្រូគំរូមួយរូបបាទនៅក្នុងសង្គមខ្មែរហ្នឹង ដែលយើងទាំងអស់គ្នាត្រូវតែនាំគ្នាសិក្សារៀនសូត្រពីគំរូល្អៗរបស់គាត់បាទទៅថ្ងៃក្រោយពួកយើងដឹងហើយលោកប្រធានទីសំស៊ីគាត់មានជនភាសាអាយុនឹងគឺច្រើនហើយ70ឆ្នាំជាងមកដល់ពេលនេះបាទនៅ70ឆ្នាំជាងរបស់គាត់ប៉ុន្តែបើមើល ពីកាយសម្បត្តិរបស់គាត់ពីកម្លាំងបលាំងពីអវ័យដែលយើងមើលឃើញ គឺគាត់នៅរឹងមាំណាស់បាទនៅរឹងមាំគាត់ធ្វើស្ព័រធ្វើកីឡា ហើយអាហារហូបចុកគាត់ទៀងទាត់គាត់មិនសែបនៅគ្រឿងស្រវឹងគាត់មិនជក់បារីគាត់និយាយរួមថាគាត់ថែរក្សាសុខភាពបានល្អណាស់លោកប្រធាន បាទលោកប្រធានស្ដីទីសំស៊ីរបស់យើងនឹងគឺនេះហើយគឺជាមេដឹកនាំដ៏គំរូបង្កើតគំរូដ៏ល្អបាទមេដឹកនាំខ្លាំងគឺបង្កើតនៅកូនចៅដ៏ដ៏ខ្លាំងល្អល្អជាច្រើនជាសង្ឃឹមថាមេដឹកនាំដែល ជាទីទុកចិត្តរបស់បងប្អូននៅថ្នាក់មូលដ្ឋានបាទថ្នាក់មូលដ្ឋានមេឃុំចៅសង្កាត់ ដែលនឹងបដិសន្ធិកើតឡើងដើម្បីផ្ដល់សេវា សាធារណៈជូនដល់បងប្អូននៅឆ្នាំ2022គឺបាននៅថ្ងៃទី5មិថុនាថ្ងៃទី5ខែ6 2022នឹងយើងនឹងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់បាទឃុំសង្កាត់ពេលនោះយើងនឹងបានមេដឹកនាំគំរូនៅថ្នាក់មូលដ្ឋានមកថាមេដឹកនាំដែលល្អបង្កើតនៅគំរូនៃមេដឹកនាំល្អជាច្រើនរូបបាទជាច្រើនរូបអញ្ចឹងមេដឹកនាំគឺបង្កើតពី គេថាសាលាសំរងស៊ីណាបង្កើតពីសាលាសំរងស៊ីចឹងបង្កើត នៅសំរងស៊ីរាប់លានអ្នកទូទាំងប្រទេសសូម្បីតែបងប្អូនណាដែលចូលរួមខមមិនចូលរួមតាមដានជួយ like ជួយ share ហើយគ្រប់គ្រងដល់បេដុងនឹងឲ្យសិតទៅជាសំរងស៊ីបងប្អូនឈ្មោះកខកខងបដិប៉ុន្តែក៏បងប្អូន គឺឈ្មោះថា បងប្អូនជាសំរងស៊ីគឺបីមានទស្សនៈមានឆន្ទៈមានមនសិការមានការតស៊ូដូចសំរងស៊ីគឺបើណាយើងជាសំរងស៊ីទាំងអស់យើងមានគ្រូជាសំរងស៊ីបាទ យើងជាកូនសិស្សរបស់សាមេស៊ីពិតមិនមែនតែគាត់មិនបានចូលរួមប្រឡូកនយោបាយជាមួយនឹងគណៈបកភ្លើងទៀនបាទប៉ុន្តែគាត់បានคลายទៅជាគំរូរួចទៅហើយដូចយើងធ្លាប់រៀនណារៀនសូត្រជាមួយនឹងគ្រូរបស់យើងតាំងពីបឋមរហូតដល់ថ្នាក់ក្រោយឧត្តមបានន័យថាគ្រូទាំងឡាយទាំងពួងរបស់យើងរាប់សិបអ្នកនោះគឺជាគ្រូដែលផ្ដល់ចំណេះដឹងឲ្យយើងបាទខ្ល้ายជាគ្រូរបស់យើងហើយទោះជាគាត់ មិនបានបង្រៀនយើងនៅពេលនេះក៏ដោយក៏គាត់ខ្លាចជាគ្រូយើងកាលពីអតីតកាលយ៉ាងណាមិញសំរស៊ីដូចគ្នាពិតមែនតែសពថ្ងៃនេះបច្ចុប្បន្ននេះពេលនេះសំរស៊ីមិនបាន មកដឹកនាំក្នុងគណៈបកភ្លើងទៀងក៏ដោយប៉ុន្តែសំរស៊ីគឺជា គ្រូនៃអ្នកប្រជាធិបតេយ្យគ្រូរបស់យើងទាំងអស់គ្នាមែនមែនបងប្អូនចំណុចនេះហើយដែលខ្ញុំចង់ចែករំលែកដល់បងប្អូនទាំងអស់គ្នានៅក្នុង page វិរភាពសំរស៊ីឲ្យបងប្អូនទាំងអស់គ្នាបានយល់ពីតម្លៃ គុណតម្លៃសមត្ថភាពក៏ដូចជាគុណអាវុធរបស់លោកប្រធានស្ដីទីសាមស៊ីអូខេចូលចំណុចមួយទៀតគឺតកតងទៅនឹង សមត្ថភាពបាទសមត្ថភាពភាសាអង់គ្លេសថា competition ណា competent ណា competent គឺសមត្ថភាពបងប្អូនណាសមត្ថភាពនេះសំខាន់ណាស់បងប្អូនសមត្ថភាពជំនាញចំណេះនេះសំខាន់ណាស់មនុស្សយើងអត់សមត្ថភាពណាគឺធ្វើអីអត់កើតទេបងប្អូនណាมันអាចទៅធ្វើជាប្រធានគណៈបកប្រឆាំងដល់ធំបាន ហើយมันអាចធ្វើជានាយករដ្ឋមន្ត្រីបានมันអាចធ្វើជារដ្ឋមន្ត្រីបានมันអាចធ្វើជាមេឃុំបានទេបងប្អូនណាបើអត់មានសមត្ថភាពសំខាន់ណាស់លើសមត្ថភាពហ្នឹងណាសមត្ថភាពហ្នឹងគឺសំខាន់ណាស់បងប្អូនណាសមត្ថភាពហ្នឹងគឺបង្ហាញពី ពីអ្វីដែលដែលអាចធ្វើបានណាដែលអាចដឹកនាំគេកើតនឹងហើយគឺជាសមត្ថភាពបើបងប្អូនមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ពេញលេញទេបងប្អូនរៀនសូត្របដាបដាទៅ តិចទេជាប់ទៅជាមេឃុំចៅសង្កាត់អីហ្នឹងខ្ញុំរៀនបាន តិចរៀនទៅវិទ្យាល័យទៅ high school ឬក្រោម high school អីខ្ញុំទៅ ធ្វើជាមេឃុំចៅសង្កាត់បានទេកុំកុំកុំគិតបៀបហ្នឹងបងប្អូនត្រូវការរៀនសូត្របន្ថែមទៀតពូសាលាដែលបងប្អូនត្រូវរៀនសូត្រគឺមិនចេះចាប់ទេលុះត្រាតែបងប្អូនអស់ជីវិតទៅបាន បានន័យថាបងប្អូនមកថាបញ្ចប់ការសិក្សាគ្រប់យ៉ាង បើចប់រឿងគ្រប់យ៉ាងទាំងអស់ពេលដែលអស់ជីវិតប៉ុន្តែបើនៅមានជីវិតដរាបណានៅតែមានការសិក្សារៀនសូត្រយើងរៀនរៀនធ្វើណារៀនធ្វើរៀនអនុវត្តផ្ទាល់យកទ្រឹស្ដីទៅអនុវត្តផ្ទាល់ហើយយើងនឹងរៀនសូត្របន្ថែមពីសង្គមនឹងសង្គមនឹងគឺបង្រៀនយើងឲ្យចេះដឹងគ្រប់បែបគ្រប់យ៉ាងឲ្យតែយើងព្រមរៀនសូត្រឲ្យយើងយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រជាពិសេសយើងរៀនពីមិត្តភ័ក្តិយើងរៀនពីសង្គមយើងរៀនពីអ្នកដតីណាមួយ គឺបានច្រើនណាស់បងប្អូនណា ជាពិសេសក្នុងសម័យបច្ចេកវិទ្យាហ្នឹងគឺយើងមាន តែទូរស័ព្ទ smartphone ទូរស័ព្ទដែលអាចមើលរូបមើល Facebook អីបានហ្នឹងបងប្អូនរៀនសូត្របានហើយជំនាញចំណេះនៅក្នុងហ្នឹងច្រើនណាស់ប្រវត្តិសាស្ត្រភូមិសាស្ត្ររូបវិទ្យាគីមីសេដ្ឋកិច្ច ពាណិជ្ជកម្មច្បាប់នយោបាយរដ្ឋបាលការទូតអីនៅនឹងទាំងអស់បងប្អូនចេះតែវាយឆែកមើលទៅគឺរៀនសូត្របានណាភាសាបរទេសភាសាអីក៏មាននៅលើនៅលើអាទូរស័ព្ទ smartphone ដែលមានអ៊ីនធឺណិតណាប្រើប្រាស់នឹងបានដែរប្រហែលយើងរៀនអត់មានទីបញ្ចប់ទេបងប្អូនណារៀនជារឿងរហូតណារៀនជារឿងរហូតមនុស្សយើងគុំថាអូចាស់ហើយនៅតែរៀនធ្វើអីទៀតគឺ កាលណានៅមានជីវិតគឺត្រូវការរៀនទាំងអស់យើងត្រូវការអាប់ដេតជីវិតយើងត្រូវអាប់ដេតយើងមានទុនចាស់បូកនឹងទុនថ្មីមិនថាយើងរៀនបានថ្នាក់ត្រឹមទី4ទី5យើងបូកនឹងចំណេះដឹងដែលយើងរៀនរាល់ថ្ងៃទៅទៅវាកើនណាស់កើនចំណេះដឹងហ្នឹងបងប្អូនអញ្ចឹងអាចាស់បូកថ្មីវាคล้ายទៅជា ថ្មីដោយអ្នករៀនយោមបណ្ឌិតឬរៀនអីចឹងបងប្អូនណាគឺគេត្រូវការស្រាវជ្រាវពីពីអ្នកដតីប្រមាណភាគរយស្រាវជ្រាវពីខ្លួនឯងប្រមាណភាគរយ ពីឯកសារប្រមាណភាគរយអានឹងបានវាចេញជាកាហានិខិបបត្តិបណ្ឌិតបានហើយសារណាដូចគ្នាដែរត្រូវធ្វើធ្វើចេញពីកំណត់ខ្លួនឯងប្រមាណភាគរយហើយពីឯកសារប្រមាណភាគរយពីគ្រូបង្ហាត់បង្ហាញប្រមាណភាគរយ នឹងទៅអានឹងបានន័យថាអាចារ្យបោកថ្មីទៅបានអាថ្មីអញ្ចឹងរឿងមេឃុំចៅសង្កាត់រឿងអីអីតាមមូលដ្ឋាននឹងកុំបារម្ភកុំព្រួយណាតែពេលណាបងប្អូនជាប់ជាមេឃុំចៅសង្កាត់ហើយ ក្រមភ្នាក់ងារក្រមបណ្ដាញយុវជនបណ្ដាញគណៈបកយើងនឹងធ្វើការចុះអប់រំបដិសម្ដាលបងប្អូនពីស្ដីពីរដ្ឋបាលពីបច្ចេកទេសពីជំនាញអីផ្សេងផ្សេងដែលបងបងប្អូនចង់ចេះគឺពង្រៀនឲ្យបងប្អូនអាចធ្វើការងារបានបំរើផ្ដល់សេវាសាធារណៈជូនបងប្អូនជនជាតិយើងនឹងតាមអ្វីដែលបងប្អូនអាចផ្ដល់ជូនបានបាទព្រោះថាសំខាន់រឿងឆន្ទៈរឿងបេះដូងដែលបងប្អូន ដោយអ្វីដែលខ្ញុំបានលើកពីខាងដើមគឺការតាំងចិត្តណាបាទគឺការតាំងចិត្តការបដិញ្ញាចិត្តហ្នឹងគឺខ្លាំងណាស់បងប្អូនបដិញ្ញាចិត្តថានឹងធ្វើមេឃុំដ៏ល្អនឹងធ្វើចៅសង្កាត់ដ៏ល្អធ្វើមេឃុំឬចៅសង្កាត់ជាគំរូសម្រាប់មូលដ្ឋានរបស់យើងនោះហើយគឺជាអ្វីដែលគឺជាសមិទ្ធផលឬក៏លទ្ធផលដែលប្រជាពលរដ្ឋម្ចាស់ឆ្នោតប្រាថ្នាចង់បានជាទីបំផុតបាទសូមអរគុណអូខេឥឡូវចូលចំណុចមួយទៀតទី អឺទី7ណាណាទី7ភាពឥតលំអៀងបងប្អូន ភាពឥតលំអៀងភាសាអង់គ្លេសថា consistency ភាពឥតលំអៀង consistency ណាភាពឥតលំអៀងនឹងចង់និយាយថាក្នុងនាម យើងធ្វើជាមេដឹកនាំគឺយើងអត់ត្រូវលំអៀងទេបងប្អូនណាណាឬក៏ជាចៅក្រមជាមេគេនឹងគឺអត់លំអៀងជាម៉ែឪគេក៏ចឹងដែរជាអាណាព្យាបាលគេក៏ដូចគ្នាដែរអត់មានធ្វើអីលំអៀងទេបងប្អូនលំអៀងដល់ការស្រឡាញ់ លឹមអៀងដោយការស្អប់លឹមអៀងដោយការភ័យលឹមអៀងដោយការខ្លាចលំអៀងទាំង4ហ្នឹងខ្ញុំនិយាយជាភាសាសម្រាយសម្រាប់បងប្អូនបានយល់អញ្ចឹងបាទភាសាសាមញ្ញភាសាខ្មែរស្រួលជាសេចក្តីមកឲ្យបងប្អូនបានយល់អញ្ចឹងបាទលំអៀងទាំង4ហ្នឹងឲ្យវាវាធ្វើឲ្យមនុស្សបែងចែកបាទកាលណាបើយកអាលំអៀងនឹងមកប្រើគឺបានន័យថាយើងបែងចែកយឺរើសអើងមនុស្សបាត់ហើយហ្នឹងរើសអើងមនុស្សហ្នឹងថាដោយសារស្អប់នៅនេះ ដោយសារស្អប់នៅនោះដោយសារភ័យខ្លាចដោយសារស្រឡាញ់ដោយសារអីអីហ្នឹងគឺបានន័យថាកាន់តែដោយសារទាំង4ហ្នឹងហើយគឺវាទៅជាគេហៅថាជាការរើសអើងហើយជាការមិនបែងចែកមិនស្មើភាពគ្នាហើយម្ល៉េះហើយក្នុងនាមមេកើយគឺយើងអត់ត្រូវលំអៀងទេក្នុងនាមម៉ែឪក្នុងនាមអាណាព្យាបាលគឺអត់ត្រូវលុះក្នុងអកតិធម៌ទាំង4ហ្នឹងទេ ឆន្ទាគតិតោសាគតិមោហគតិនិងភយគតិនឹងយើងកុំលុះក្នុងធម៌4ហ្នឹងបងប្អូនណាណាហើយជាពិសេសគឺអ្នកដែលជាមេជាកៅជាចៅក្រមជាមេធាវី ជាតុលាការនឹងដូចសពថ្ងៃតុលាការ ស្រុកខ្មែរក្រមបញ្ជារបស់លោកហ៊ុនសែនឬក៏មន្ត្រីរាជការក្រមបញ្ជារបស់ហ៊ុនសែនបង្កប់របស់ហ៊ុនសែននោះគឺវាคล้ายទៅជាឧបករណ៍វាคล้ายទៅជាតេឡេតាមហ៊ុនសែនទាំងអស់បងប្អូន វាអត់មានភាពជាម្ចាស់ការអីបន្តិចខ្លួនឯងសល់តែសោះក្នុងនាមខ្លួនឯងដែលជាគេហៅថាជាអ្នកគ្រប់គ្រងហើយដែលស៊ីប្រាក់ខែរាសណាបងពុនឲ្យ ក្នុងនាមយើងជារដ្ឋជារាជការហ្នឹងតែបំរើ តែផលប្រយោជន៍គណៈបកលំអៀងទៅតាមតែការបញ្គប់បញ្ជាពីលោកហ៊ុនសែនអត់មាន លំអៀងទៅលើផលប្រយោជន៍ការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋខ្លួនអត់មានបងប្អូនអញ្ចឹងបានថាអកតិធនគឺវា វាកើតមាននៅទីណាទីនោះគឺរលាយបាទកាសបាទកើតមាននៅសង្គមខ្មែរធ្វើឲ្យសង្គមខ្មែរនឹងរលត់រលាយដូចសពថ្ងៃអញ្ចឹងគឺរលាយអស់ព្រៃឈើរលាយអស់ភ្នំរលាយអស់បឹងឬក៏រលាយអស់គេហៅថាទឹកដីអីជាដើមហ្នឹងគឺដោយសារតែលុះនៅក្នុងអកតិធម៌ហ្នឹងហើយបងប្អូនបាទអកតិធម៌ហ្នឹងហើយដូចក្នុងគ្រួសារក្តីអីក្តីហ្នឹងបើមានអកតិធម៌ហ្នឹងយកមកប្រើប្រាស់គឺកូនខ្លះ គេមិនសប្បាយចិត្តចំពោះយើងទេដោយសារយើងលំអៀងធ្វើចំម៉ែឪគេឲ្យលំអៀងដោយការស្រឡាញ់ដោយការស្អប់កូននោះនិយាយបានកូននេះនិយាយបានធ្វើបានអានឹងគេហៅលំអៀងហើយហើយយើងយកចំណុចកដាលចំណុចរួមនៅចំណុចកណ្ដាលចំណុចរួមនឹងឲ្យឃើញកុំលំអៀងបាទគឺថាម៉េចបែងចែកគ្នាមួយមួយដូចគ្នាពីរពីរដូចគ្នាអញ្ចឹងទៅណាហើយយើងព្យាយាមអប់រំមនុស្សនឹងឲ្យវាទទួលបានណាប្រហាក់ប្រហែលគ្នាអញ្ចឹងទៅ អានឹងហើយបានវាបានសុខហើយបើយើង លំអៀងគឺអត់បានសុខទេបានសេចក្តីថាមេដឹកនាំនោះគឺសំខាន់ណាស់ផ្ដោតលើមេដឹកនាំភាពឥតលំអៀងគេហៅថា consistency នោះគឺសំខាន់ណាស់គឺអត់ឲ្យមានលំអៀងទេហើយបើអត់មានគេហៅថាអកតិធម៌នៅក្នុងខ្លួនទៅវាខ្លាយជាមេដឹកនាំគំរូខ្លាយជាមេដឹកនាំដែលអាចជឿទុកចិត្តបានហ្នឹងបាទហ្នឹងហើយចំណុចហ្នឹងដែលខ្ញុំចង់ចែករំលែកហើយបើយើងនិយាយពីពីមេដឹកនាំរបស់យើង វិញដោយលោកប្រធានស្ដីទីសមស៊ីហ្នឹងគឺគាត់ គាត់មិនដែលលំអៀងស្អប់ស្រឡាញ់ទៅលើក៏ហៅថាកូនចៅគាត់ នៅ ក្រមបំបត្តិរបស់គាត់នៅណាមួយទេខ្ញុំនៅចាំខ្ញុំនៅជាប្រសងដើរតាមជាមួយគាត់នៅអឺរ៉ុបនឹងឃើញគឺក៏រូបកោតចាប់ស្ញាយនៅគុណធម៌របស់គាត់នឹងតំណងបាទខ្ញុំឮច្បាស់នឹងត្រជាឃើញនឹងភ្នែកមានថ្នាក់រណមនៅតំបន់ខ្លះមករាយការប្រាប់គាត់ថាអូលោកប្រធានអ្នកនៅតំបន់នេះឆ្លោះគ្នាចេះអានេះចេះអានោះចោះ ហើយគួរតែដកដល់នេះដាក់ដល់នោះអីចេះចេះចេះអីចេះហើយនេះឆ្លោះគ្នាប្រកែកគ្នារបៀបនេះរបៀបនោះអីរាយការណ៍ប្រាប់គាត់គឺគាត់នៅនឹងថ្កល់បាត់រហូតដល់គាត់ណែនាំប្រាប់ថាគុំគុំយករឿងអត់បានការយកមកនិយាយអីណាគឺយើងយើងជួយជាតិយើងទាំងអស់គ្នារួមគ្នាជួយអ្នកណាជួយអីបានជួយទៅដល់សង្គមជាតិមាតុភូមិរបស់យើងពួកជាតិមាតុភូមិរបស់យើងកំពុងដង្ហើយហៅរកធ្វើការឲ្យយើងជួយទាំងអស់គ្នាបាទធ្វើការឲ្យយើងជួយទាំងអស់គ្នាគាត់និយាយដោយភាសារបៀបហ្នឹងណា គឺបានន័យថាកុំឲ្យអ្នកនឹងថ្ងៃក្រោយទៅយកអារឿងនឹងមកប្រាប់គាត់ទៀតបើរីកាថ្ងៃនឹងបានថ្ងៃក្រោយរីកាទៀតណាប្រាប់គាត់ប៉ុន្តែគាត់អត់ទេគាត់ទៅជាការប្រាប់អ្នកដែលរីកានឹងថាកុំឲ្យថ្ងៃក្រោយកុំឲ្យយករឿងនឹងមករីកាប្រាប់គាត់ទៀតគាត់អត់ធ្វើការរបៀបហ្នឹងទេបាទពូនមានថ្នាក់ក្រមថ្នាក់ក្រម និងដែលគេទទួលព័ត៌មានអានឹងបាទហើយឲ្យគាត់ទទួលឲ្យគាត់ដោះស្រាយហើយបើគាត់ដោះស្រាយថាវិនិច្ឆ័យថាអានេះខុសចេះអានោះខុសអញ្ចឹងប្រកាសជាគាត់លំអៀងដោយការស្អប់ដោយការឆ្លៃដោយសារការការទូលពិតដោយការរីកាពីកូនចៅហ្នឹងឯងចឹងគាត់អត់របៀបនេះទេបាទគាត់អត់របៀបនេះទេគឺមិនមានបញ្ហាអីផ្សេងផ្សេងឲ្យតែគាត់ដោះស្រាយហើយវិនិច្ឆ័យដកដល់នេះដាក់ដល់នោះអីបែបនេះបែបនោះគឺអត់ទេម្ល៉េះហើយ អ្នកគ្រប់គ្រងអ្នកដែលធ្លាប់បានគ្រប់គ្រងលោកប្រធានអីទីសមស៊ីទោះជាអ្នកនឹងដើរចេញពីគណៈបកឬក៏ឈប់ធ្វើនយោបាយជាមួយនឹងគាត់ក៏ដោយក៏នៅតែគោរពនៅតែឲ្យតម្លៃចាត់ទុកគាត់ថាជាវីរជនដដែលខ្ញុំជួបមនុស្សច្រើន អ្នកខ្លះគាត់ចាស់ទៅអ្នកខ្លះវល់ការងារ មុខរបរគាត់ច្រើនគាត់ឈប់សម្រាប់ពីនយោបាយយើងទៅ ធ្វើការងារមុខរបររងស៊ីទទួលទានធម្មតាគេនៅតែគោរពស្រឡាញ់ឲ្យតម្លៃគុណធម៌របស់លោក ហើយខ្ញុំនៅចាំព្រឹត្តិការណ៍មួយទៀតមានតំណាងរាជខ្លះធ្លាប់ចូលទៅគណៈបកប្រជាជនចូលតម្រើគណៈបកប្រជាជន ពេលជួបខ្ញុំពេលនោះខ្ញុំនៅខាងគណៈបកប្រជាជន ពេលនោះគេជួបមកនិយាយមួយខ្ញុំមកគាត់នឹងនិយាយមកនិយាយថាខ្ញុំនៅតែគោរពស្រឡាញ់ឲ្យតម្លៃសមស៊ីប្រសមស៊ីជាមេដឹកនាំគំរូល្អបាទជាមេដឹកនាំគំរូពិបាករកដោយគាត់ណានៅតែគោរពឲ្យតម្លៃប៉ុន្តែខ្ញុំគេនិយាយពាក្យប៉ុន្តែនឹងយើងយល់ហ្នឹង ថាគេគេចង់បានលៀបចង់បានលុយគេចង់បានតំណែងគេសម្ពាធអីគ្រូសាអីចឹងទៅហេតុផលរបស់គេអានោះយើងមិនមិនមិនត្រូវការស្ដាប់ទេប៉ុន្តែយើងចង់ស្ដាប់ចំណុចមួយថាគេគេឲ្យតម្លៃគេនៅតែឲ្យតម្លៃគោរពតម្លៃគុណធម៌របស់លោកប្រធានស្អំទីសំស៊ីបាទសូមណាបាទគោរពឲ្យតម្លៃនៅវីរភាពរបស់លោកប្រធានស្ដីទីសំស៊ីបាទជាច្រើនរូបដែលខ្ញុំជួបរបៀបហ្នឹងបាទបងបងប្អូនទាំងអស់គ្នា នេះហើយដែលខ្ញុំចង់ចែករំលែកនៅវីរភាពរបស់លោកប្រធាននឹងដល់បងប្អូនទាំងអស់គ្នាដែលខ្ញុំបានសិក្សាជាមួយគាត់ដែលខ្ញុំដើរតាមគាត់រយៈពេលខ្ញុំមកនៅអឺរ៉ុបប្រហែល3ឆ្នាំជាងចូលជា4ឆ្នាំនេះគឺខ្ញុំ គឺខ្ញុំបានមើលឃើញប្រមាលមើលឃើញពីការគុណតម្លៃគាត់ច្បាស់លាស់ណាស់បាទខ្ញុំឃើញពីគុណតម្លៃគាត់ច្បាស់លាស់ហើយ ដូច្នេះហើយបានជាខ្ញុំខ្ញុំមានការតាំងចិត្តបដិញ្ញាចិត្តខ្ពស់ណាស់ថាបើដរហាប់ណា នៅតែមានលោកប្រធាន ស្ដីទីសន្តិសុខដឹកនាំនាវាគេថាប្រជាធិបតេយ្យនៅតែតស៊ូដើម្បីសេរីភាពយុត្តិធម៌លទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរគឺខ្ញុំនៅតែបន្តគ្រប់គ្រងជារៀងរហូតបាទគ្រប់គ្រងជារៀងរហូតគឺអត់អត់បោះបង់គោលដៅនឹងទេបាទពូឃើញគេថាវីរភាព សមត្ថភាព ទៅកសលគុណធម៌របស់គាត់នឹងវាល្អពេកបាទល្អពេកគួរឲ្យគោរពបាទគួរឲ្យគោរពកោតជាប់ឆ្ងាញ់មែនតើបាទ នេះហើយគាត់ថាជាចំណែកមួយអរគុណច្រើនបាទសរសើរបាទអរគុណអូខេហើយចំណុចទី8បាទភាពយុត្តិធម៌ណាភាពយុត្តិធម៌មនុស្សយើងគឺជំហានទី1បងប្អូនណាខ្ញុំជម្រាបឲ្យខ្លីជំហានទី1គឺធ្វើម៉េចរកមើលថាមុននឹងយើងទៅរកយុត្តិធម៌ឲ្យអ្នកដទៃគឺរកយុត្តិធម៌សម្រាប់ខ្លួនឯងសំខាន់ណាស់យុត្តិធម៌សម្រាប់ខ្លួនឯងណា អ្នកខ្លះណាខំប្រឹងពុះពៀលះបង់គ្រប់បែបគ្រប់យ៉ាង ដើម្បីសេរីភាពយុត្តិធម៌នៃរដ្ឋីប៉ុន្តែ ខ្លួនឯងនឹងរកយុត្តិធម៌សេរីភាពអត់បានទេណាឡើយហើយត្រូវចេះចេះបង្កើតសេរីភាព ខ្លួនឯងរៀបចំឲ្យខ្លួនឯងមានសេរីភាព ហើយត្រូវចេះទៀមទាលក្ខខណ្ឌដើម្បីឲ្យខ្លួនឯងហ្នឹងម្នាក់ខ្លួនឯងហ្នឹងមានយុត្តិធម៌ណាមានយុត្តិធម៌សម្រាប់ខ្លួនឯង យកអយុធធម៌សម្រាប់ខ្លួនឯងនឹងជាគំរូទៀមទាដើម្បីយុទ្ធធម៌ដល់អ្នកដទៃដល់ប្រជាប្រដ្ឋខ្មែរមួយនគរបាទមួយនគរបងប្អូនណាហើយបើខ្លួនយើងម្នាក់យើងណាយើងឲ្យមានយុទ្ធធម៌ផងសួរថាតើទៅទៀមទាយុទ្ធធម៌សម្រាប់អ្នកណាបានវាអត់អាចបានទេបងប្អូនណាហ្នឹងហើយអានេះគាត់ជាចំណែកមួយណាក៏ជាជ្រុងមួយដែលខ្ញុំទាញជាសមត្ថកម្មជម្រាបជូនបងប្អូនប៉ុន្តែដតីក្រៅពីចំណុចនេះខ្ញុំចង់បើកពួរកញ្ចក់ឲ្យបានទូលំទូលាយបន្តិច តទៅនឹងយុទ្ធធរសង្គមបាទយុទ្ធធរសង្គមនេះវាស្រប ទៅតាមបាវចនារបស់គណៈបកភ្លើងទៀនគេថាសិលធរសច្ចធរនិងយុទ្ធធរយុទ្ធធរសង្គមនេះសំខាន់ណាស់បងប្អូនណាសង្គមមួយបើគ្មានយុទ្ធធរហើយគឺហាក់បីដូចយើងរស់នៅក្នុងទីងងឹតមួយរស់នៅក្នុងទីកន្លែងមួយដែលអាប់អួរបំផុតដែលគ្មានពលលឺរស្មីអីទាំងអស់ មិនថារស់នៅ ទាំងថប់ទាំងហើមរស់នៅទាំងតានទាំងរស់នៅទាំងលំបាកបាទណារស់នៅក្នុងសង្គមមួយដែល ដែលអយុត្តិធម៌បាទដែល អយុត្តិធម៌ហើយមនុស្សយើងធ្វើការទៀមទាធ្វើម៉េចឲ្យមានយុត្តិធម៌ក្នុងសង្គមនឹងហើយយុត្តិធម៌សង្គមនឹងវានាំមក នៅ សន្តិសុខសង្គមវានាំនៅស្ថិរភាពសង្គមវានាំមកនៅសន្តិភាពក្នុងក្នុងគេហៅថាក្នុងបេះដូងរបស់យើងនឹងក៏សន្តិភាព ក្នុងសន្តិភាពចំពោះមនុស្សជាតិនឹងក៏វាមានសន្តិភាពដែរបាទវាមានសន្តិភាពទាំងព្រមតែម្ដងណាបើមានយុត្តិធម៌ហើយបើអត់មានយុត្តិធម៌ហើយក្នុងសង្គមនឹងយើងឃើញឃើញទេចោលលួចចោលប្លន់ចោលលួចចោលប្លន់គ្រឿងហៀនជួញអភិនណាកាប់សម្លាប់មនុស្សក្រៅប្រព័ន្ធអំពើរិទ្ធិភាពរំលោភបំពានអ្នកមានរំលោភអ្នកក្រអ្នកធំរំលោភអ្នកតូច ជួនកាលអាអ្នកមាននឹងវាប៉ះអាអ្នកមានដូចគ្នាទៀតពីលស៊ីពីលក្នុងសពថ្ងៃបងប្អូនឃើញនៅក្នុងសតបនៃគណៈបកប្រជាជននៅក្នុងគេហៅថាក្នុងបណ្ដុំនៃគណៈបកប្រជាជននឹងសពថ្ងៃកំពុងតែមានដែរគឺពីលស៊ីពីលអ្នកមានស៊ីអ្នកមានដូចគ្នាអ្នកធំវាស៊ីអ្នកធំដូចគ្នាបាទអ្នកធំស៊ីអ្នកធំដូចគ្នារាល់ថ្ងៃគឺកន្លែងខ្លះគឺប្លន់យកដីគ្នាឯងមកប្លន់យកមុខរបរទូរទស្សន៍ខ្លួនឯង គាត់អ្នកខ្លះធំទៅផ្នែកក្រសួងទៅមន្ទីរស្ថាប័នទៅអ្នកខ្លះគឺធំដែរប៉ុន្តែឪអញនាយករដ្ឋមន្ត្រីឪអញអបនាយករដ្ឋមន្ត្រីទៅអាឪអញធំជាងគេហ្នឹងទៅប្លន់អាតូចបន្ទាប់មុខរបរតួនាទីអឺអីផ្សេងផ្សេងហ្នឹងជាពិសេសសេដ្ឋកិច្ចប្លន់យកប្រព័ន្ធសេដ្ឋកិច្ចផ្លូវដង្ហើមឧបមាថាអ្នកនឹងធ្លាប់ជាក្រុមហ៊ុនស៊ីម៉ង់មួយដ៏ធំនៅកម្ពុជា អ្នកនឹងធ្លាប់ជាក្រុមហ៊ុនអីមួយនាំផ្ដាច់មុខចូលកម្ពុជាអញ្ចឹងទៅទឹកសុតឬក៏អីអីឧទាហរណ៍ដល់ពេលចង់បានខ្លួនឯងនឹងចង់បានមុខរបរនឹងคล้ายជារបស់ខ្លួនឯងមិនទៅប្លន់យកបាទមិនទៅប្លន់យកពីអ្នកហ្នឹងណាព្រោះទៅទៅទិញគ្នា អ្នកខ្លះមានហ៊ានទៅលក់ថ្លៃណាអ្នកធំគេកូននាយករដ្ឋមន្ត្រីខ្សែស្លាយខ្សែវ៉ាន់នាយករដ្ឋមន្ត្រីទៅទិញរឿងអីអញលក់ថ្លៃអញលក់តែល្មមបាន នេះគេវាវាស្មើនឹងការគំរាមកំហែងរួចទៅហើយស្មើនឹងការផ្លាន់នៅមុខរបរនៅការងាររបស់ពួកគាត់ហើយនឹងបានថាពីលស៊ីពីលអ្នកមាននឹងប្លន់អ្នកមានហើយអ្នកមាននឹងប្លន់អ្នកក្រអ្នកមានប្លន់អ្នកទុយឃើញដីស្រែចំការឃើញអ្នកនឹងធ្វើការងារក្នុងក្រសួងស្ថាប័នបកនយោរដ្ឋមន្ត្រីរដ្ឋមន្ត្រី នៅក្នុងក្រសួងស្ថាប័នលុយចាយវល់លានដុល្លារចាយមិនអស់ទេទៅដើរវាទីប្លន់យក ដី ប្រជាប្រដ្ឋតាមមូលដ្ឋាន ដីស្រែដីចំការដីភ្នំដីអីអ្នកខ្លះពាត់ធ្វើលបងពាត់ភ្នំយកបងប្អូនទៅចិញ្ចឹមសត្វបាញ់លេងចឹងណាហ្នឹងហើយឃើញស្រុកយើងវាអនាធិបតេយ្យមែនតើបងប្អូនណាអនាធិបតេយ្យមែនតើដោយសារអីដោយសារតែវាក៏ហៅថាក្នុងសង្គមមួយវាអត់មានច្បាប់ទម្លាប់ក្នុងសង្គមមួយក៏ហៅថាច្បាប់នៅលើមាត់ អ្នកមានអំណាចគេហៅថានីតិមត់ហ្នឹងវាធំជាងច្បាប់ហើយឥឡូវអានីតិមត់ហ្នឹងវាคล้ายទៅជាច្បាប់ម៉ែវាណាច្បាប់ម៉ែវា ច្បាប់ឪវាច្បាប់ចដូនចតាវាអីជាដើមឃើញរងថ្ងៃហ្នឹងតឡាការហ្នឹងប្រើប្រាស់រងថ្ងៃហ្នឹងគឺតឡាការគេប្រើច្បាប់ម៉ែវាណាប្រើច្បាប់ឪវា ប្រើច្បាប់តាមបទបញ្ជាច្បាប់មាត់ហ្នឹងទាំងអស់ឃើញកាត់ទោសដូចករណីកាត់ទោសកឹមសុខាចឹង នៅនឹងជាឡើងសាវនាការប្រហែលគេឆេទៅរាប់អត់អស់ទេខ្ញុំរឿងកម្មសខាឡើងសាវនាការដូចជាចូលរាប់សិបដងមិនអត់ទេបាទហើយនឹងករណីកាត់ទោសកម្មសំរងស៊ីត្រង់នាំគណៈបកនយោបាយគឺសង្គ្រោះជាតិកាត់ទោសស្ទួនកាត់ហើយកាត់ទៀតកាត់ហើយកាត់ទៀតម្នាក់ម្នាក់ចូល10 20ឆ្នាំជាងម្នាក់ម្នាក់បាទហើយអ្នកខ្លះអាយុគាត់ដូចលោកលោកតាហូវ៉ាន់ចឹងបាទដូចលោកតាហូវ៉ាន់ចឹងអាដាមហូវ៉ាន់ចឹងគាត់អាយុគាត់70ឆ្នាំជាងហើយ ហើយកាត់ទោសគាត់ជាប់គុក20ឆ្នាំអី30ឆ្នាំអីសួរថាគាត់នឹងអាយុដល់ប៉ុណ្្នឹងអត់ចឹងមែនតើទៅស្លាប់បាត់ទៀតណាអាកាត់ការកាត់ទោសរបស់គេនឹងវាអត់តន់អស់ទៀតមិនថាទោសដែលគេកាត់នឹងវាអត់តន់អត់តន់ផុតទៀតអញ្ញាយុការដូចទោសនឹងទៀតបើចេះកាន់ចង់កាត់ទោសខ្មោចថែមទៀតណាទោសរងថ្ងៃនឹង វាអសិលធម៌មែនទេណាក្នុងនាមមនុស្សជាតិដូចគ្នាក្នុងនាមអ្នកនយោបាយដូចគ្នាក្នុងនាមធ្វើនយោបាយដើម្បីការពារផលប្រយោជន៍ជាតិផលប្រយោជន៍ជាតិធិបតេយ្យ ផលប្រយោជន៍ប្រជាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរឃើញឃើញថាវាវាមាន ភាពហួសវិស័យខ្លាំងណាស់មែនទែនបងប្អូននឹងហើយគឺជាច្បាប់បែបនេះហើយកាត់ទោសនឹងបំពៀបំពៀនគ្រប់បែបគ្រប់យ៉ាងហើយសពថ្ងៃឃើញរឿងខ្លះគេអត់កាត់ទោសទេវាសុកចិត្តអង្គុយបក់អឺគេអង្គុយបក់ផ្សែងផ្លុំផ្សែងទៅគេអត់ពលុតភ្លើងអីទាំងមូលទេគេអង្គុយបក់នឹងហ្នឹងហើយដោយរឿងរឿងនាការវល់ទេ អង្គុយបក់ខ្មោះអង្គុយបក់ផ្សែងផ្លុំផ្សែងមកឥឡូវនឹងទៅ ជារូបភាពនឹងបីលុកបីឡលេងសើចនឹងគេកំដរឆាកជាមួយនឹងកម្មករនឹងបុគ្គលិកកម្មករថាជីវអត់ព្រមរត់ដំណោះស្រាយគ្នាអត់ព្រមដល់គឺធ្វើឲ្យពលរដ្ឋនឹងកាន់តែមានការជឿចាប់ កាន់តែមានការជឿចាប់កាន់តែច្រើនទៅច្រើនទៅច្រើនទៅពីមួយអាណត្តិទៅមួយអាណត្តិអត់មាន អីក្រៅពីរឿងការជឿចាប់ កំណើននៃការជឿចាប់របស់ពលរដ្ឋ កំណើននៃភាពអយុត្តិធម៌របស់ពលរដ្ឋកាន់តែច្រើនទៅច្រើនទៅឥតកណនីបងប្អូនខ្ញុំនិយាយគឺខ្ញុំមិននិយាយឲ្យលើសទេពីអ្វីដែលសង្គមខ្មែរនឹងកើតមានបាទនៅក្នុងជួនបទរហូតដល់ទីក្រុងនឹងមានពិតប្រកបណាស់ខ្ញុំនិយាយទៅតាមអ្វីដែលជាសច្ចធម៌មើលឃើញចាក់ច្បាស់ដោយបងប្អូនមើលឃើញចឹងអត់មាននិយាយអ្វីឲ្យលើសពីនឹងទេបាទនៅហើយរឿងភាពអយុត្តិធម៌នឹងវាបង្កើតនៅនៅភាពឈឺចាប់ច្រើន បង្កើតនៅនៅភាពរងគ្រោះច្រើននៅក្នុងសង្គមខ្មែរយើងហ្នឹងគឺអយុធធម៌នេះសំខាន់ហើយឃើញអំពើដូចតនភាពអ្នករួចទោសតនទៅជាអ្នកជួញគ្រឿងញៀនពិតប្រកបមេគ្រឿងញៀនជួញគ្រឿងញៀនជួញអាវុធសម្លាប់មនុស្សជួញគ្រឿងញៀនណាឃើញគ្រឿងញៀនកន្លងទៅចាប់បានខ្ញុំស្មានថា80ប្រមាណគីឡូម៉ែ80តោនរាប់តោនគ្រឿងញៀនបងប្អូនណាទៅជាប្រទេសទូចមួយប្រជាពលរដ្ឋប្រមាណ ជាង10លានអ្នកប៉ុណ្ណឹងហើយផ្ទៃកាឡាដីប្រមាណប៉ុណ្ណឹងម៉ែថាមានគ្រឿងញៀនជួញម៉ែថាផលិតគ្រឿងញៀនជួញដូរគ្រឿងញៀនរាប់តោនគ្រឿងញៀនឃើញហើយអ្នកហ្នឹងគ្រាន់តែជាការជាប់គុកសិបនិមិត្តទេហើយបើយើង ចង់ដឹងសួរអ្នកជាប់គុកសិក្សាសួរខាងផ្នែកបរោះខាងផ្នែក ស្ត្រីនឹងសួរទៅដឹងហើយអ្នកអ្នកដែលចែកចាយគ្រឿងញៀនលក់គ្រឿងញៀននឹងជាប់គុកយូរ តែបើអ្នកដែលផលិតគ្រឿងញៀនអ្នកជួញដូរគ្រឿងញៀនទៅមកមេឈ្មោះធំនោះគឺអត់ជាប់គុកទេអត់មានគុកដាក់ពួកនឹងទេបងប្អូនណាចូលខាងមុខចេញខាងក្រោយហើយឃាតករសម្រាប់មនុស្សក៏ដូចគ្នាដែរអ្នកដៃឆៅដែលគេប្រើឲ្យសម្រាប់មនុស្សនឹងអញ្ចឹងចូលទ្វាមុខចេញទ្វាក្រោយបាទមិននឹងហើយគឺអង្គើនីតិរដ្ឋភាពអង្គើរួចទោសទណ្ឌដោយគ្មានច្បាប់ណា អាចមកមកកាត់ទោសបាន បានន័យថាវាច្បាប់នៅលើមាត់មាត់អ្នកមានអំណាចទាំងឲ្យលេងលេងឲ្យឲ្យចាប់ដាក់គុកចាប់ដាក់គុកចឹងទៅអ្នកខ្លះនឹងគាត់តែរឿងគេថាគេថារឿងនយោបាយរឿងតស៊ូមតិទៀមទាការបញ្ចេញមតិយោបល់ក្នុងសង្គមប្រជាធិបតេយ្យខ្លាចទៅជាអ្នកទោសមនសិការអ្នកទោសនយោបាយជាប់គុក2ឆ្នាំជាងណាឃើញកុម្ភាណាឃើញមានច្រើនណាបងប្អូនណា មានច្រើនអ្នកណាគឺអត់ព្រមអត់ព្រមដោះលែងទេទោះបន្តិចបន្តួចតែ គេគេផ្ដួចគេប្រមូលផ្ដុំនឹងទៅ ជារឿងធំជារឿងនយោបាយដ៏ធំនោះដើម្បីធ្វើការដោះដូរនយោបាយឃើញហើយរឿងដែលគេត្រូវធ្វើត្រូវដោះគេមិនដោះទៅរឿងណាការវើចឹងអត់ព្រមដោះទេបងប្អូនណាអត់ព្រមដោះទៅសុកចិត្តចាប់ប្រមូលសុកចិត្តនឹងចាប់កម្មករនឹងបញ្ជូនយកទៅយកទៅចាក់ចោលនៅក្រៅក្រុង ដល់ម៉ោងទៅដឹកយកមកវិញទៅហើយបើនៅទៅនៅខត់នៅខាំងនឹងរុញច្រានប្រើអំពើហិង្សា មិនថាស្ត្រីមានផ្ទៃភោះ មិនថាស្ត្រីកមុំមិនថាអីលូកលន់ក្តិចមូលយីមិនថារឿងអយុត្តិធម៌រាប់មិនអស់ទេនៅក្នុងសង្គមនឹងបានន័យថា គឺបោកបន្ថែមតែរឿងអាក្រក់រឿងអយុត្តិធម៌គ្រប់បែបគ្រប់យ៉ាងពីមួយអាណត្តិទៅមួយអាណត្តិនេះសួរថាតើប្រជាពលរដ្ឋ ប្រជាពលរដ្ឋមួយនគរខ្មែរគាត់មើលឃើញទេគាត់មានភ្នែកមើលទៅឃើញទេបើយុទ្ធធម៌ក្នុងសង្គមគាត់មើលឃើញគាត់ដឹងសួរតែគាត់ធ្វើអីមួយថាពេលដែលគាត់បោះឆ្នោតណាពេលដែលគាត់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគុំសង្កាត់នោះពេលនោះគាត់បោះបដូរហើយបាទបោះបដូរហើយបោះបដូរហើយណាទោះជានៅតាមក្រុមប្រឹក្សាគុំសង្កាត់មួយមួយ ដែលគណៈបកប្រជាជនបានរៀបរៀងបានទប់ស្កាត់មិនឲ្យមាន បេក្ខភាពឈរនៅតាមសង្កាត់មូលដ្ឋានមួយមួយក៏ដោយណាឈរបានដោយលំបាកក៏ដោយឲ្យតែមានអ្នកណាឈរតំណែងថាគណៈបកប្រជាធិបតេយ្យគណៈបកភ្លើងទៀនណាគឺដឹងថាគាត់បោះឲ្យគាត់បោះគាត់មើលពីគំរូវីរភាពនៃមេរងនំកម្ពុជាកម្ពុជារបស់គណៈបកប្រជានឹងភ្លើងទៀន ព្រោះគាត់មើលពីមូលដ្ឋានគ្រឹះនៃអ្នកប្រជាធិបតេយ្យមូលដ្ឋានគ្រឹះនៃការតស៊ូរបស់អ្នកប្រជាធិបតេយ្យរបស់គណៈបកភ្លើងទៀនហ្នឹងគាត់បោះគាត់មើលរបៀបហ្នឹងគាត់មិនមែនមើលតែ មន្ត្រីមូលដ្ឋាន ចៅសង្កាត់មេឃុំប៉ុន្តែគេស្អប់នៅខ្ពើមនៅអង្គើអយុធធម៌អង្គើនៃតនភាពគ្រប់បែបគ្រប់យ៉ាងអយុធធម៌រំលោភប្លន់យកដីមុខរបរអីជាងបពពួកនិយមគ្រួសារនិយមរឿងមិនខុសបែរជាខុសរឿងដែលមិនគួរបែរជាគេទៅចាប់ដាក់គុកអីជាដើមអានឹងហើយដែល ដែលធ្វើឲ្យពួកគាត់ឈឺចាប់បាទឈឺចាប់ចំណុចនឹងហើយដែលធ្វើឲ្យគណៈបកប្រជាជនចាញ់ចាញ់គ្រប់អាណត្តិចាញ់គ្រប់ពេលវេលាហើយធ្វើឲ្យមានការភ័យខ្លាចឆ្លន់ឆ្លោគ្រប់បែបគ្រប់យ៉ាងប្រើប្រាស់ច្បាប់ប្រៃអនុវត្តច្បាប់ប្រៃរបស់ខ្លួនឯងមកបង្កប់បញ្ជាគោជួបបង្កប់បញ្ជាអាញាធរធ្វើនេះធ្វើនោះគ្រប់បែបគ្រប់យ៉ាងរំខានក្នុងនីតិវិធីនឹងការរៀបចំនៃការបោះឆ្នោតអីហ្នឹង ហើយវាសិតតែជាការ បង្កើតនៅរឿងអាក្រក់ជាការគេថាផ្ដល់បន្ទុកដល់ល្អច្រើនដល់អ្នកប្រជាធិបតេយ្យធ្វើឲ្យអ្នកប្រជាធិបតេយ្យមានឱកាសណាមានឱកាសឆ្នះតាមរយៈអំពើអាក្រក់របស់គណៈបកការអំណាចហ្នឹងមិនមែនគណៈបច្ចៈបកប្រជាធិបតេយ្យហ្នឹងគាត់មានលុយមានសរងបញ្ជីទៅចែកឲ្យបងប្អូនណាទេអត់មានទេអត់មានទៅចែកអីទេប៉ុន្តែគណៈបកប្រជាជននឹងធ្វើអាក្រក់ខ្លួនឯងណាដុតបំផ្លាញសិលឹកខ្នោតខ្លួនឯង បំផ្លាញសង្គមខ្លួនឯងបំផ្លាញជំនឿចិត្តពីប្រជាប្រដ្ឋខ្លួនឯងទេអត់មានអ្នកណាទៅបំផ្លាញខ្លួនជំនួសខ្លួននោះទេបាទអូខេចំណុចទី9បងប្អូនណាទេពកសលក្នុងការតំណាក់តំណងបាទទេពកសលក្នុងការតំណាក់តំណងព្រោះមនុស្សយើងគឺមានទេពកសលគេថាដងមានភាពដងពីកំណើតទីចំណុចទី9មានទេពកសលនិងភាពដងពីកំណើតមនុស្សយើងណាគឺគឺអ្នកខ្លះណា អត់ដែលក៏ហៅថាធ្លាប់គឺថាចេះគូគំនូគូអីមិនដែលចូលសាលាចូលអីប៉ុន្តែអាភិបដងពីកំណើនឲ្យតែឃើញគេធ្វើឃើញគេធ្វើគេគូនឹងគាត់តែឈោមើលក៏ហៅថាអាចគូបានអាចធ្វើបានតាមគេអាហ្នឹងហៅថាភិបដងភិបដងពីកំណើនអញ្ចឹងការដែលយើងសិក្សារៀនសូត្រនឹងមិនថាសិស្ស សាលាឬកូនប្រុសកូនស្រីយុវជនយុវតីកុមារាកុមារីទេរៀនសូត្រហើយជាពិសេសអាណាព្យាបាលម៉ែឪនឹងគឺមើលពីភាពដង ពីកំណើតរបស់កូននឹងភាពដង ពីកំណើតរបស់កូនភាពប៉ិនប្រសពរបស់កូនពីកំណើតនឹងយើងត្រូវមើលកូននោះវាចូលចិត្តអីវាចំណាប់អារម្មណ៍ទៅលើអីវាចង់រៀនអីរបៀបអីអានឹងយើងយើងរុញតាមនឹងទៅវាលឿនហើយតែបើយើងដើរប្រច្រាស់អាភាពទេពកោសលរបស់គាត់ចោល ភាពដុករបស់គាត់ចោលឲ្យតែយើងរុញឲ្យគាត់ទៅចេះអានឹងវាបានភាពបញ្ច្រាស់ចរន្តនឹងវាធ្វើឲ្យលំបាកសម្រាប់កូនយើងតែប៉ុណ្្នឹងនេះសម្រាប់សម័យខ្លួនអ្នកអនុវត្តតែប៉ុណ្្នឹងរៀនដែលវាផ្ទុយពីទេពកោសលភាពដងរបស់ខ្លួនវាវាធ្វើឲ្យខ្លួនលំបាកខ្ញុំមានបទពិសោធន៍ខ្ញុំកណាខ្ញុំបានមានបទពិសោធន៍ខ្លួនឯងភាពដងមែនតើគឺរឿងច្បាប់បាទរឿងច្បាប់មករៀនធ្លាប់រៀននៅថ្នាក់មូលដ្ឋានរៀនអីរដ្ឋបាលសាធារណៈអី គឺច្បាប់នឹងមើលអត្ថបទនឹងចុះឡើងចុះឡើងទៅគឺចាំហ្មងទ្រឹស្ដីហ្នឹងគឺអាចនិយាយបានតែនោះបាទនិយាយបានតាមលំដាប់ដោយសរុបនៃនៃនៃសាច់រឿងច្បាប់ហ្នឹងឲ្យឲ្យគ្រូនឹងស្ដាប់បានដោយងាយឲ្យខ្ញុំចាំបាទខ្ញុំចាំកាលដែលខ្ញុំនៅរៀនហ្នឹងហើយខ្ញុំអត់អត់ព្រមរៀនច្បាប់ទេតែបែរជាខ្ញុំទៅរៀនបែបសេដ្ឋកិច្ចទៅវិញរៀនសេដ្ឋកិច្ចខ្ញុំគិតថាច្បាប់ងាយរៀនទេ គាត់ទិញសភៅមកអានសិក្សារៀនសូត្រតាមនឹងទៅហើយចង់ចង់ចាំឲ្យបានច្រើនទៅខ្ញុំខិតប្រកាសចេះឲ្យច្បាប់មកបាទចេះច្បាប់ហើយហើយខ្ញុំចង់ថាអាណាដែលលំបាកខ្ញុំទៅរៀនយកអានឹងមុនរៀនលំបាកនេះគំនិតខ្ញុំវាអញ្ចឹងប៉ុន្តែអាភិបដងរបស់ខ្លួនណាគឺរឿងច្បាប់រឿងទ្រឹស្ចាំទ្រឹស្ដីនេះច្បាប់ច្បាប់សរសេរច្បាប់ទ្រឹស្ដីនេះនឹងហើយចង់ផ្ញើសារជាបទពិសោធន៍មួយដល់ ដល់បងប្អូនជនរួមជាតិណាដល់អាណាព្យាបាលហ្នឹងបើមានកូនយើងធ្វើម៉េចកូនរុញកូនរៀនឲ្យទៅទៅតាមដងទៅតាមទេពកោសលទៅតាមភាពប៉ិនប្រសពរបស់កូនទៀតទៅអាហ្នឹងបានវាលឿនណាបាទបានវាលឿនហើយគេមានចំណងចំណូលចិត្តគេចូលចិត្តគេគេពេញចិត្តរៀនហ្នឹងគឺវាលឿនបាទហើយរឿងទេពកោសលណាភាពប៉ិនប្រសពរបស់មេដឹកនាំសំខាន់ណាបងប្អូនណាសំខាន់មែនទែនដោយលោកប្រធានដីទីសមរាសីគាត់មានទេពកោសលភាពដងរបស់គាត់ពីកំណើតរបស់គាត់ហ្នឹង កាលដែលគាត់គេថារុះរាយរាក់ទាក់រំទុំមកភាពស្មោះត្រង់នឹងហើយនឹងបង្ហាញនៅទឹកចិត្តដ៏បរិសុទ្ធចំពោះប្រជាពលរដ្ឋខ្លួនឯងហ្នឹងអាហ្នឹងហាក់ជាទេពកោសលរបស់គាត់ពីកំណើតបាទពីកំណើតរបស់គាត់ហ្នឹងគឺរបៀបហ្នឹងហើយជាគេហៅថាជាការបណ្ដុះគ្រាប់ពូជមួយដ៏ល្អហើយជាការសាបព្រោះនៅគេហៅថាគេថាគំរូវីរភាពនឹង ដល់កូន ខ្មែរ ចំនួនក្រោយចំនួនក្រោយទៀតឲ្យសិក្សារៀនសូត្រមើលតាលំអាននេះមាននឹងនាំនយោបាយល្អល្អចឹងទៅវាកើតទៅជាគំរូនឹងរៀនសូត្របន្តអញ្ចឹងបានដូចខ្ញុំលើកឡើងពីខាងដើមថា យើងនឹងខ្លាយទៅជាសមរស៊ីគ្រប់រូបពួកសមរស៊ីបានបង្កើតសាលាដោះដាលនយោបាយឆន្ទៈមនសិការដំគតិដើម្បីជួយជំរុញឲ្យនិវានៃប្រជាធិបតេយ្យនឹងដោះដាលរីចម្រើនធំធាត់ ជាក់ច្បាស់នៅនៅលើទឹកដីកម្ពុជាយើងតាមរយៈនៃការចូលរួមក្រោមគេថាអតិពលក្រោមស្លាកក្រោមពន្លប់ដល់ទៅជាក់ផ្សេងផ្សានៃគណៈបកនយោបាយជាពិសេសគឺគណៈបកប្រជាតបតៃគណៈបកភ្លើងទៀននឹងដែលជាទីសង្ឃឹមដែលជាទីជឿជាក់ទុកចិត្តរបស់បងប្អូននឹងនៅអូខេខ្ញុំចូលរួមនៅប្រមាណ9ចំណុចដោយខ្ញុំកណាខ្ញុំបាទលើកឡើង ពីខាងដើមថាមានកត្តា9ចំណុចដែលធ្វើឲ្យគណៈប្រជាពលរដ្ឋជឿជាក់ ទុកចិត្តលើមេដឹកនាំនិងអ្នកនយោបាយនឹងបានគឺមាន9ចំណុចជាពិសេស9ចំណុចនេះឲ្យចូល ក្នុងកំឡងក៏ដូចជាគំរូវិរិភាពរបស់លោកប្រធានស្ដីទីសមរសីរបស់យើង តាំងពីចំណុចទី1គឺការបញ្ញាចិត្តទី2គឺភាពស្អាតស្អំទី3ភាពស្មោះត្រង់ទី4ភាពដែលអាចទុកចិត្តបាន ទី5សុចរិតភាពទី6សមត្ថភាពទី7ភាពអត់លំអៀងទី8ភាពយុត្តិធម៌និងទី4ទេពកោសលនៃការតំណាក់តំណងបាទ គឺការទេពកោសលនៃការតំណាក់តំណងខ្ញុំសូមបញ្ជាក់ថាលោកប្រធានអេទីសមស៊ីគាត់មាន ភាពតំណាក់តំណងល្អណាស់នៅក្នុងតំបន់ទាំងឆាកអន្តរជាតិបាទនៅក្នុងតំបន់និងក្រៅតំបន់បាទបាននៅក្នុងតំបន់នៅក្នុងប្រទេសក្តីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្តីក៏ដូចជាក្រៅប្រទេសមកដល់អឺរ៉ុបសហរដ្ឋអាមេរិកហ្នឹងគឺគាត់មានទំនាក់ទំនងល្អមែនទែនហើយអឺរ៉ុបនេះគឺគាត់ជឿជាក់ទុកចិត្តគាត់គេគោរពឲ្យតម្លៃគាត់សហរដ្ឋអាមេរិកក៏ដូចគ្នាដែរគឺគឺជឿជាក់ ទុកចិត្តចំពោះគាត់បាទហ្នឹងហើយគេសហការគេធ្វើកិច្ចការងារជាមួយគាត់រាល់ថ្ងៃនេះគឺគេនៅតែបន្តការងារការទូតជាមួយនឹងគាត់ហ្នឹងបាទអញ្ចឹងមេដឹកនាំត្រូវការសមត្ថភាពទៅការទេពកោសលទាំងរឿងជាតិអន្តរជាតិនិងគ្រប់បែបគ្រប់យ៉ាងបងប្អូនណាហើយបើយើងអត់ចេះតំណាក់តំណងទេឲ្យគេមកតំណាក់តំណងរស់យើងឲ្យគេមកជួបយើងមិនមែនដេកស្ងៀមស្ងៀមគេមកជួបយើងងាយងាយទេបងប្អូន លុះត្រាតែមានការជំរុញមានការចង្អុលបង្ហាញពីភាគីណាមួយណាភាគីណាមួយបានគេទៅជួបណាដោយទូតជាច្រើនទូតមានទូតអឺរ៉ុបទូតប្រទេសសេរីអីមួយចំនួនធំទៅជួបកឹមសុខាជួបអីមិនចែកដានស្ងាត់ស្ងាត់ទៅគេទៅជួបកឹមសុខាទេណាដោយសារតែអធិបុលនៃគណៈបកនយោបាយគណៈបកសង្គ្រោះជាតិអធិបុលរបស់លោកប្រធានស្ដីទីសមស៊ីដែលគាត់ដើរធ្វើការទូតនយោបាយអន្តរជាតិ តំណាក់តំណងមួយអន្តរជាតិនៅខាងក្រៅប្រទេសហ្នឹងបានធ្វើឲ្យទូតបណ្ដាទូតមហត្ថលេខីនិងមួយចំនួនហ្នឹងគេទៅ ជួប លោកកឹមសុខាហ្នឹងអានេះហើយបានជាជាសមិទ្ធផលដែលកើតចេញពីការការតំណាក់តំណងល្អមិនមែននៅស្ងៀមស្ងៀមដេកសូតែទ្រឹស្ដីហ្នឹងឬមិនធ្វើអីសោះស្រាប់តែគេទៅសួរនាំគេទៅខ្វល់ខ្វាយពីរឿងយើងវាមិនមែនជារឿងចម្លែកទេរឿងនេះបាទសូមអរគុណ ហើយសូមបញ្ចប់នៅការ live តែប៉ុណ្្នឹងហើយព្រោះ1ម៉ោងកន្លះហើយបងប្អូនណា1ម៉ោងកន្លះហើយខ្ញុំខ្ញុំសូមបញ្ចប់ប៉ុណ្្នឹងហើយបងប្អូនមានអីក៏សូមផ្ដាំផ្ញើចូលក្នុងប្រអប់សារនោះមកខ្ញុំមានខ្ញុំនឹងឆ្លើយតបនៅ comment នៅសារបងប្អូនអូខេហ្នឹងហើយហើយជាចុងក្រោយ មុននឹងមកចាប់ក៏សូមសូមលើកដៃប្រណម្យនមស្ការចំពោះព្រះសង្ឃគ្រប់ពុកម៉ែមេមីបងប្អូនសាជាថ្មីថាសំណុំពរ ដល់ប្រសង់ក៏ដូចជាពុកម៉ែមេមីងបងប្អូនទាំងអស់គ្នាសូមមេត្តាជួយឧបត្ថម្ភបាទគ្រប់គ្រងដល់ចលនានៃអ្នកប្រជាធិបតេយ្យជាពិសេសជួយជំរុញចលនាភ្លើងទៀនគណៈបកភ្លើងទៀននឹងឲ្យដើរដល់គោលដៅបាទសូមជាពិសេសឲ្យទទួលបានជោគជ័យក្នុងការរៀបចំបោះឆ្នោតក្រុមប្រឹក្សាគុំសង្កាត់នៅថ្ងៃទី5មិថុនាខាងមុខនេះបាទ គឺគឺដើម្បីឲ្យជោគជ័យទៅបានគឺអាស្រ័យដល់ការចូលរួមពីបងប្អូនចូលរួមទាំងកម្លាំងកាយកម្លាំងចិត្តកម្លាំងថវិកាហើយជាពិសេសថវិកានេះសំខាន់ណាស់លុយកាក់នេះសំខាន់ណាស់ជួយចូលរួមចំណែកចំណាយទៅលើខោអាវបាទអាវមួកនិងឧបករណ៍ប្រើប្រាស់នៅក្នុងមធ្យោបាយនៃការឃោសនា នៅក្នុងរយៈពេលដ៏ខ្លីខាងមុខបាទសូមបងប្អូនណាចូលរួមទាំងអស់គ្នាបាទសូមកុំភ្លេចចូលរួមបាទសូមជុំភ្លេចចូលរួមទាំងអស់គ្នាបានគ្រប់គ្នាក្នុងនាមយើងជាខ្មែរស្រឡាញ់ជាតិ ដើម្បីចូលរួមចំណាយជួយសង្គ្រោះជាតិពីប្រភពរបស់យើងគឺសូមចូលរួមទាំងអស់គ្នាបាទសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណនិងសូមអរគុណហើយសូមចូលរួមមើលខមមិននេះបាទហឹម អូខេបែបមិនមានខមមិនអីសំណួរអីទេតែមើលហ្នឹងឯងឃើញតែមានមតិយោបល់ចូលរួមទេមិនមានសំណួរទេផងណា បើគាត់ល្អល្អចូលរួមហ្នឹងហើយសូមអាន comment និង comment បងមួយបងខមមិនគឹមលីតេងមួយគាត់ថាមនុស្សដែលល្ងងខ្លៅល្ងងនៅតែល្ងងខ្ញុំជួយប្រាប់ថាលើលោកនេះគ្មានទេយុទ្ធធរយុទ្ធធម៌មាន គឺលុយគឺអំណាចប្រទេសធំជិះជាន់ ប្រទេសតូចហឹម តិចតូចអ្នកមានទីជនអ្នកក្រ2022ទៅភ្នាក់ឡើងវានឹងនឹងចាស់ពីគុកជាប់អត់យល់អត់យល់សំដីគាត់ទៅស្អីណាអត់យល់សំដីអត់ឆ្លើយសំដីរបៀបមតិយោបល់មិនជាសំដួលទេ អូខេសូមបញ្ចប់ប៉ុណ្ណឹងទៅចុះណាមិនមានអីឃើញសំណួរអីសំខាន់ទេហ្នឹងឯងអ្វីដែលមើលទៅអវិជ្ជមានខ្លាំងសូមឲ្យគាត់ឆ្លើយខ្លួនគាត់ទៅបាទហើយសូមឲ្យ ជាប្រដ្ឋយើងគាត់មើលគាត់យល់បាទសូមអរគុណសូមសូមបញ្ចប់ប៉ុណ្ណឹងសូមនមស្ការលាហើយសូមជម្រាបលាបងប្អូនទាំងអស់គ្នាបាទសូមនិយាយថារីករាយសុខស្ដីបាទ